នៅក្នុងប្រសូតមួយព្រះអង្គសម្ដែងពីសមាទិដ្ឋិហ្នឹងដូចជាកំណាត់ឈើដែលកាលណាមិនជាប់នឹងត្រើយអាយ មិនជាប់នឹងត្រើយនាយត្រើយអាយគឺអាយតនៈខាងក្នុង ត្រើយនាយគឺអាយតនៈខាងក្រៅចឹងប៉ុណ្ណា ហើយមិនលិចចោះត្រង់កណ្ដាលទៅដោយអំណាចនៃឆន្ទរាគៈក្នុងភពក្នុងវត្តដាក់នឹងមិនរស័តឡើងលើគោកដោយអំណាចនៃមេនេះគឺណាហ្នឹងហើយហើយមិនត្រូវមនុស្សចាប់យកគឺមិនជាប់ជំពាក់នឹងត្រកូលនឹងពួកមនុស្សមិនត្រូវអមនុស្សចាប់យក ណាមិនប្រព្រឹត្តព្រមចរិយធម៌ដើម្បីបានទៅជាទេវតាអីទៅនោះទេគឺណាមិនស្អុយក្នុងគឺមិនទ្រុះសិលគឺណាហ្នឹងឯងចឹងគឺបានទៅដល់មហាសមុទ្រជាឈ្មោះនៃព្រះនិព្វាន ប៉ុន្តែសមុទ្រហ្នឹងគឺព្រះអង្គទ្រង់សម្ដែងលើកជាឧបមាមកច្រើនទៀតវត្តសង្សារមហាសមុទ្រតណ្ហាដែលមិនចេះឆ្អែតទៅដោយអារម្មណ៍ក្នុងលោកក៏ប្រៀបដូចមហាសមុទ្រដែរសមុទ្រទឹកភ្នែកសេចក្តី ទុកសោករបស់សត្វលោកគាត់ណាយំរឿយរឿយណាមនាល នាងបដាចាទឹកភ្នែកនាងដែលយំសោកក្នុងវត្តសង្សារដែលមិនដឹងទីបំផុតខាងដើមពីត្រឹមណាមកនឹងប្រមូលទៅនឹងវាច្រើនពេកហើយឯងព្រោះតែរឿងប្រាត់ប្រាស់អីអីហ្នឹងអញ្ចឹងអង្គសំដែងពីសេចក្តីទុកក្នុងវត្តសង្សារអញ្ចឹងស្អីក៏យើងធ្លាប់មានធ្លាប់បានរឿងលោកីហ្នឹងអញ្ចឹងអត់តែលោកកតរៈ ហ្នឹងឯងហើយត្រូវលះបង់ចោលអស់ទៅហើយហើយមកជាប់ជំពាក់អីរបស់បន្តិចបន្តួចក្នុងជាតិនេះគឺយើងរៀនលះដោយអំណាចបញ្ញានឹងបានរួចផុតគណាបើយើងមិនលះដោយបញ្ញា ទេមុខតែលះចោលដោយវត្តសង្សារប៉ុន្តែវាជាប់ចំណងកិលេសតណ្ហាចំណងសញ្ញាជាអ្នក អញ្ចឹងវានៅតែជាប់ជំពាក់ក្នុងភពមិនរួចផុតចាកសេចក្តីទុកឡើយ ចោលនៅតែចោលដដែលហ្នឹងឯងប៉ុន្តែវានៅជាប់ចំណងកិលេសតែបើយើងកាត់នៅចំណងហ្នឹងដែលយើងដឹងថាម្យ៉ាងយើងត្រូវស្លាប់ហ្នឹងឯងម្យ៉ាងគឺទិសដៅយើងត្រូវទៅកាន់ព្រះនិព្វានអញ្ចឹងមានតែលះបង់ចោល នៅវ័យវ័យហ្នឹងដូចជាការដាក់ចុះនៅភារៈអញ្ចឹងនេះជាណានិរោធសច្ចដោយអំណាចឧបាយក្នុងការដាក់ចុះហ្នឹងគឺអរិយមគ្គហ្នឹងឯងចឹងពោះមហាសមុទ្រមានរសប្រៃក៏ព្រះអង្គរួមព្រៀបទៅនឹងវិមុតតិរសនឹងដែរចឹងក៏ណាគឺអ្វីៗឲ្យតែមានជីវិតនៅរស់ កណាអត់ចេះហួសពេលទេទៀតគឺថាចាប់ផ្ដើមហ្នឹងឯងឲ្យតែត្រឹមត្រូវបានមួយថ្ងៃបាត់បង់ជីវិតទៅក៏បានដែរហ្នឹងឯងមុននឹងចាកលោកហ្នឹងទៅធ្វើម៉េចឲ្យបានត្រូវចាំហ្នឹងឯងវ័យវ័យដែលកន្លង ទៅហើយទុកជាគ្រូប៉ុណ្ណាទៅណាតែកំហុសទុកជាគ្រូ ណាប៉ុន្តែកុំខុសដដែលដដែលហ្នឹងឯងគឺអ្វីដែលត្រឹមត្រូវយើងប្រឹងប្រែងប្រព្រឹត្តបប្រតិបត្តិទៅយើងជួបអ្នកចេះដឹងយើងត្រូវតែរៀនយកត្រូវជួបមនុស្សល្ងងខ្លៅត្រូវបដៅចិត្តខ្លួនឯងនៅតែសិក្សាអញ្ចឹងនៅតែអប់រំអញ្ចឹងហ្នឹងឯងយើង មានសិលកុំមើលងាយអ្នកអត់សិលកណាយើងត្រូវគិតថាការដែលមានសិលនេះមិនងាយទេណាណាហ្នឹងឯងគឺធ្វើឆន្ទៈនឹងឲ្យចម្រើនឡើងក្នុងសិលហើយអត់បានមើលងាយអ្នកអត់សិលទេចឹងអញ្ចឹងយើងអត់ចប់ចម្ពាក់ជាមួយនឹងណាមនុស្សនៅ ក្នុងโลกនឹងទេ ណាណាមួយអាចកាន់យកជាអារម្មណ៍នៃមេត្តាករណាក៏បានពីព្រោះគ្រប់គ្នាសិតតែចង់បានសុខអត់មាននរណាបង្កើតសេចក្តីសៅមងបង្កើតសេចក្តីទុក្ខបង្កើតកិលេសបង្កើតទោសកំហុសឲ្យខ្លួនឯងទេ អ្វីអ្វីវាមាន បច្ច័យឲ្យកើតឡើងចឹងហ្នឹងឯងហើយ ដោយអំណាចនៃការមិនដឹងទាំងយើងទាំងគាត់ហ្នឹងក៏ចេះតែចាប់យកមកធ្វើជាតួខ្លួនជារបស់ខ្លួនទៅហ្នឹងឯងវាត្រូវជាប់ក្នុងចំណងសញ្ញាជាអ្នកហ្នឹងដែលយើងដឹងដោយបរមត្តទៅវាអត់មានអ្នកណាបង្កើតសេចក្តីសៅមងឲ្យខ្លួនឯងទេម្នាក់ម្នាក់ហ្នឹងដកតែលោភៈទោសៈមោហៈចេញមកជាព្រះអរហន្តណែជាប្រខៃណាស្រប ជាបុគ្គលដែលជាពោជនិយបុគ្គលគួរដល់ការគោរពបូជាទៅហើយហើយក្រំតែដាក់លោភៈទោសៈមោហៈចូលមកយើង ទៅប្រកែកប្រកាន់ណាណាលោភៈទោសៈមោហៈទេតើដោយព្រះអង្គកលីមេលអញ្ចឹងដកតែលោភៈទោសៈមោហៈចេញទៅព្រះអរហន្តមើលមើលព្រះអង្គកលីមេលជាព្រះអរហន្តអង្កាលដែលមុន នៅកាប់សម្លាប់ អីចឹងអានឹងវាជារឿងរបស់លោភៈទុសៈមោហៈមិនមែនព្រះអង្គលីមេលោកសាងមកណាវាជារឿងរបស់វត្តដាក់យើងខ្សែគប់ត្រូវបានព្រះសម្មាសម្ពុទ្ធណែនាំរហូតមកប្រសង់បានថែរក្សាបត្រៃបីដកមកដល់សប្ថ្ងៃហ្នឹងយើងអរប្រគុណព្រះសាសនារៀបចំធ្វើបុណ្យកឋិនទាននឹងឯងដើម្បីគ្រប់គ្រងពុទ្ធសាសនាទៀត ប្រកាសយើងនឹងបានធ្វើអញ្ចឹងទេហ្នឹងឯងមានខ្លឹមសារឬក៏ថាយើង បរិភោគជាចំណីអាហារអីយ៉ាងម៉េចយ៉ាងម៉ាដើម្បីយើងរស់នៅចិញ្ចឹមសិលយើងរស់នៅជាកម្លាំងពុទ្ធបរិស័ទជាធនធាន មនុស្សល្អដើម្បីជួយប្រទេសជាតិប្រសាសនាការបរិភោគហ្នឹងគឺត្រឹមត្រូវព្រះអង្គអនុញ្ញាតដល់បព្វជិត្ត ណាប្រើប្រាស់វិច័យ4ត្រូវពិចារណាបច្ចយៈសនិសិទ្ធសិលចឹងការមិនពិចារណាបច្ច័យ4ហ្នឹងមានទោសទៀតមានទោសអាចស្មើនឹងបរាជិតហ្នឹងហើយព្រះអង្គមិន បញ្ញត្តិបញ្ញមៈបរាជិតក្នុងរឿងមិនពិចារណាបច្ច័យ4នេះព្រះអង្គមិនមិនបញ្ញត្តិ ជាព្រះវិន័យព្រះអត្ថកថាសម្ដែងទាំងក្នុងពតតមង្គសសោតដីដកលេខ31ព្រះអត្ថកថាបញ្យល់ថាព្រះអង្គមិនបញ្ញត្តិបញ្ញមបរាជិកក្នុងរឿងមិនពិចារណាបច្ច័យ4នឹងទេ តែព្រះអង្គសម្ដែងពតតមង្គសសោតនឹងឲ្យបព្វជិតសិក្សាទៅឃើញថា គឺត្រូវតែមានញាណសង្វរៈគឺហាមឃាត់នៅ បាបកិលេសក្នុងការប្រើប្រាស់បច្ច័យ4ហ្នឹងហ្នឹងឯងធំដុំចឹងចៃ4ហ្នឹងគឺត្រូវតែពិចារណាដូចជាត្រូវតែវាចានៅមេធនធម៌ត្រូវតែវាចានៅអត្តនេទានត្រូវតែវាចាការសម្លាប់សត្វមានជីវិតសម្លាប់មនុស្ស ត្រូវតែវាចាការពោលអួតឧត្តរមនុស្សធម៌ចាប់តាំងពីបឋមឈានរូបឈានអរូបឈានលោកតរៈនឹងនឹងឧត្តរមនុស្សធម៌នឹងអានឹងគឺយ៉ាងណាមិញត្រូវតែពិចារណាបច្ច័យ4ហ្នឹងពីព្រោះបើមិនពិចារណា មានទោសស្មើនឹងតារាចិត្ត ប៉ុន្តែមិនមែនបរាជិកទេនៅវាមានទោសទេមានទោសប៉ុណ្ណាចឹងព្រះអង្គមិនបញ្ញត្តិបញ្ញមៈបរាជិកព្រះអង្គសំដែងបតតមង្សសោតនឹងឲ្យពិចារណាក្នុងការប្រើប្រាស់នៅបច្ច័យ4ចឹងហ្នឹងឯងចឹងគឺនៅក្នុងចតុបរិសត្តសិលរបស់ភិក្ខុហ្នឹងសិល2ខាងក្រោយហ្នឹងសម្រាប់ដោះស្រាយកិលេសដែល អវិជ្ជាតោមនោះជាមួយនឹងបច្ច័យ4ហ្នឹងចឹងកុំឲ្យលិចចុះនៅ ក្នុងរឿងការបរិភោគប្រើប្រាស់ហ្នឹងចឹងហើយនៅក្នុងបរិមោកសង្វរៈសិលឥន្ទ្រិយសង្វរៈសិល2ខាងដើមនេះក៏មានមួយចំនួនច្រើនទៀតតកតួងនឹងការដោះស្រាយកិលេសដែលវាចម្រើនឡើង ដែលវាជាប់ជំពាក់ទៅជាមួយនឹងការបរិភោគបច្ច័យ4នឹងដែរ បើបើសិល2អាជីវៈបរិសិទ្ធសិលបច្ចយៈសន្និសិទ្ធសិលហ្នឹងគឺដោះស្រាយចំហ្មងចឹងជាមួយនឹងបច្ច័យ4ហ្នឹងចឹងរឿងបច្ច័យ4នេះជារឿងធំដុំណាស់ជាគ្រឿងចប់ចម្ពាក់ករាវះបថុជនហ្នឹងគឺថាទៅទាំងស្រុងទាំងស្រុងដែរទៅទាំងអស់ទាំងអស់ហ្នឹងចឹងដោយការជាប់ចម្ពាក់ហ្នឹងតិចណាស់ដែលអាចចេះ រំដោះខ្លួនកុំឲ្យវាលិចលង់ទៅ នៅ ក្នុងបាបកម្មពីវរាដែលជាអ្នកណាទ្រុសិលណានឹងឯងរំដោះខ្លួនឲ្យរួចពីភាពជាអ្នកទ្រុសិលនឹងមករំដោះខ្លួនឲ្យរួចពីអ្នកចិញ្ចឹមជីវិតខុសអានឹងគឺមានតិចណាស់ដោយច្រើន គឺអត់សិលព្រោះហេតុតែដើម្បីចិញ្ចឹមជីវិត ចិញ្ចឹមជីវិតខុសជំនួញជួញដូរទៅពីទៅពះបៀតបៀនអ្នកដតីណាជំនួញជួញដូរគ្រឿងញៀនគ្រឿងសង្វឹងគ្រឿងសម្លាប់គ្រឿងបហា សពាវុធសពគ្រប់ប្រការអីហ្នឹងសម្បូរទៅតែហ្មងទៀតគឺថាពេញពិភពលោកហ្នឹងអញ្ចឹងគឺវាជារឿងលិចលង់នៅក្នុងរឿងបច្ច័យ4វត្ថុកាមគុណនឹងឯងទៅបាន យើងសិក្សាឃើញថាការដែលគុណម្ចាស់មានចតុបរិសិទ្ធសិលហ្នឹងគឺក្រៃលែងណាស់សកទេវរាជប្រកាសនមស្ការទាំងគណាអហញ្ចៈសីលសម្បន្នេទាំងគឺថាមកបោកគ្នានឹងសម្មាបព្វជេ វន្តតេនេះនឹងគឺថា យើងជាប្រអិនហ្នឹងពោលជាមួយព្រះមេត្តល័យហ្នឹងថានមស្ការបបចិត្តដែលដែលសម្មាណាដែលល្អប្រពៃជាអ្នកមានសិលហ្នឹងចេររតសមាហិទេមានចិត្តតម្កល់អស់រាត្រីដល់យូរណាព្រះមច្ឆរិយៈតរាយនេ មានមគ្គព្រះមច្ឆរិយៈប្រព្រឹត្តទៅក្នុងខាងមុខហើយមិនត្រឹមតែបបិចិត្តទេ បាទចិត្តគូដល់ការគោរពកោតក្រែងដល់ក្រៃលែងហើយ សូម្បីតែក្រហោះណាដែលជាអ្នកធ្វើបន់ជាបាសកបាសិកាអ្នកដល់បរតនត្រ័យមានសិលចិញ្ចឹមបុត្រនិងភរិយាប្រកបដោយធัวយើងជាប្រអិនក៏នមស្ការនៅក្រហោះនោះដែរយេកហដ្ឋាបញ្ញករា សីលវន្តោឧបាសកាធម្មេនតិរាំងតោសេនតេតេដមសាមិមេតលៃតេនៅក្នុងសក្គាទវៈដែលមើលក្នុងសកសង្យុត្តអញ្ចឹងគឺជាការរំលឹកដើម្បីបាសកបាសិកាណាមានការប្រព្រឹត្តនៅក្នុងគុណធម៌ហ្នឹងហ្នឹងគឺប្រអិនមសិកា សូម្បីតែចាក់សិក្ខាបទអីទៅនឹងយ៉ាងណាណាកុំតន់ថាអីថាវ៉ាន់ហ្នឹងឯងតែគឺអាចទៅជាបាសក់ល្អតាមដូចដែលសកៈទេវរាជនមស្ការកណាហ្នឹងឯងយេកហដ្ឋាបញ្ញករាក្រហោះទាំងឡាយណាដែលធ្វើបន់ សីលវន្តោបាសកាបាសកបាសិកាដែលដល់បត្រៃណគុំហើយមានសិលធម្មេនៈទារាំងបោសេនតិចិញ្ចឹមបុត្រនិងភរិយាប្រកបដោយធម៌ភរិយាក៏មាន សង្កហធម៌ចំពោះស្វាមីនឹងគឺគ្រាន់តែលើកយកស្វាមីនឹងជាប្រធានប៉ុន្តែភរិយានឹងក៏មានសង្កហធัวហើយក៏ជាអ្នកធ្វើបន់ជាអ្នកដល់បរតនត្រ័យមានសិល ហ្នឹងឯងមានការគោរពប្រតិបត្តិក្នុង ទួនាទីរបស់ខ្លួនជាភរិយាមេត្តាសមាភិយាភគនីសមាភិយាសហាយាសមាភិយាទេសីសមាភិយាចឹងទៅទាំងទាំងអស់ហ្នឹងគុណធម៌ហ្នឹងទេនមសាមិមេត្តល័យតេតេនោះទទួលពីយេមកនោះយេហ្នឹងគឺយេកហដ្ឋាបញ្ញករាហ្នឹង កុហកទាំងឡាយណាហ្នឹងអញ្ចឹងគឺកុហកទាំងឡាយនោះនមសាមិខ្ញុំជាប្រអិននមស្ការចឹងហើយប្រអិនហ្នឹងមិនមែនធម្មតាទេហ្នឹងឯងព្រះអង្គក៏បានប្រកាសហើយមៀងនមសន្តិទេវជា អ្នកដែលជាព្រាមជាប់ត្រៃវេទរៀនជាប់ត្រៃវេទក៏នមស្ការប្រអិន ទៅណាសពេភូមិចក្ខតិយា ស្ដាច់លើផែនដីទាំងអស់ដាច់មនុស្សស្ដាច់មនុស្សលើផែនដីទាំងអស់ណាសពេភូមិចក្ខតិយាក៏នមស្ការប្រអិនដែរកណាចតារោចៈមហារាជាមហារាជទាំង4ប្របាទកវេរៈវិរលហកវិរូបខកវេរៈមែនណារួមដោយទេវតាឋានចាតមហារាជការទាំងអស់ក៏នមស្ការប្រអិនដែរ ណាអីតតសាចយសាសិណោទេវតាក្នុងឋាន តាវតឹងហ្នឹងក៏នមស្ការប្រអិនដែរសត្វតែទេវតាមានយុះធំធំក៏នមស្ការប្រអិនដែរមិនមិនប្រអិនហ្នឹងមនុស្សកប៉ិចកប៉ុកទេណារឿងប៉ុន្តែប្រអិននឹងឯងដែលមកនមស្ការដល់សម្មាបព្វជិទេវន្តេនេះអហញ្ចសីលសម្បន្នេ កិរៈរតសមាហេតេព្រះមចរិយៈបរាយនេតែអេអេកតុយខាងចំហ្នឹងគឺថាសកទេវរាជនឹងឯងចឹងវន្តានមស្ការបព្វជិតដែលជាសម្មាបព្វជិតេដែលសីលសម្បន្នេដែលចេរៈរតសមាហេតេហ្នឹងឯង ព្រះមច្ចរិយៈបរាយណេហ្នឹងគឺប្រអិននមស្ការទាំងហើយនឹងកុហកហ្នឹងថាបាបចិត្តបាបចិត្តហើយយើងក៏យល់ជ្រាបតាមហ្នឹងហើយទេវតាប្រអិនប្រព្រំណាក៏នមស្ការបាបចិត្តដែរប៉ុន្តែក្រហោះនេះមិនម៉ាក់លមមទេណាអានេះជាកម្លាំងចិត្តកុំឲ្យយើងចិត្តតែគិតដូចថាមិនឃើញតម្លៃខ្លួនឯងហ្នឹងហើយដល់អញ្ចឹងទៅយើងក៏អត់ចេះ ដឹងថាឲ្យតម្លៃខ្លួនឯងនឹងយ៉ាងណា ចេះតែគិតថាតម្លៃរបស់ខ្លួនឯងនឹងត្រូវអ្នកដតីនឹងប្រគល់ឲ្យអីចឹងទៅនឹងឯងហើយមិនបានគិតពីអ្នកដតីណាណីគិតទៅពីមនុស្សម្នាក់អញ្ចឹងទៅចង់ចង់បានតម្លៃខ្លួនឯងពីមនុស្សម្នាក់នឹងឯងត្រង់ដែលអ្នករតីទៀតមេត្តាបេតាបងប្អូនញាតិកាអីអីហ្នឹងមិនទទួលទេ អាហ្នឹងវាជារឿងចាញ់បោកគំនិតខ្លួនឯងចឹងរហូតដល់ធ្វើអត្តឃាតព្រោះតែគិតថាខ្លួនឯងអត់តម្លៃហើយអាគំនិតហ្នឹងគឺសាងឡើងដោយខ្លួនឯងប៉ុន្តែវាមានអត្តពលចឹងមកបង្កប់វិជាសពគ្រប់កាលណាបើយើង ល្ងងខ្លៅទៅទេនោះហ្នឹងឯងចឹងតែប្រយ័ត្នចាញ់បោកអាគំនិតបាប ខ្លួនឯងហ្នឹងចឹង នឹងឯងយើងត្រូវសាងគំនិតល្អល្អដើម្បីយើងបានបំរើបរតនត្រ័យបរិចរិយានុត្តរិយៈហើយនឹងបានភ្ញាក់រលឹកសិក្សាអត្តភាពគឺបញ្ញខណ្ឌនេះឯងដោយ មិនចាប់ប្រកាន់ជាអត្តាទូខ្លួនយើងទៅ អត់មានបញ្ហាអីទេចឹងគាត់ណា ចឹងសូមឲ្យពុទ្ធបរិស័ទបងប្អូនកូនចៅដឹងពីតម្លៃនៃជីវិតរបស់ខ្លួនហើយត្រូវផ្ដល់ប្រគល់ឲ្យខ្លួនឯងនឹងឯងប្រឹងប្រែងក្នុងការអភិវឌ្ឍជីវិតនឹងណាឲ្យឲ្យការប្រឹងប្រែងឲ្យកម្លាំងចិត្តដល់ខ្លួនឯងចឹងនឹងឯងក្នុងការសិក្សាប្រព្រឹត្តនៅ ក្នុងសាសនាក៏ដូចគ្នាដែលយើងមានឱកាស ដឹងថានៅ ក្នុងសាសនានឹងមានអវាទល្អល្អដែលនាំឲ្យយើង មាននិយានិកៈធัวអញ្ចឹងគឺយើងនឹងឯងដែលត្រូវជួយខ្លួនឯងពិសេសយើងគិតមើលមនុស្សរាប់ពាន់លាននេះរួមទាំងទេវតាប្រអិនប្រព្រំអត់មាននរណាអាចមកជួយយើងឲ្យរួចផុតពីសេចក្តីទុក្ខក្នុងវត្តដាក់បានទេមានទុក្ខក្នុងអបាយភូមិជាដើម ប៉ុន្តែយើងអាចធ្វើនៅកិច្ចការងារនឹងបាន យើងអាចឲ្យសម្រេចបានគឺយើងអាចជួយខ្លួនឯងឲ្យបាននៅទីពឹងនឹងតើយើងអស់ចាសម្រាប់ខ្លួនឯងប៉ុណ្ណាទៅតែយើងគិតថាខ្លួនឯងអត់តម្លៃយ៉ាងម៉េចតើមានអ្នកណាម្នាក់ពេញផែនដីហ្នឹងដែលអាចមកធ្វើការងារហ្នឹងឲ្យយើងបានណាដែលថាមកជំនួសយើង បាន មកក្រាន់បើជាងយើង ដើម្បីជួយយើង ឲ្យរួចផុតពីអបាយភូមិឬនឹងសង្សារទុក្ខទេវតាប្រអិនប្រព្រំទៀតក៏ដោយអត់អាចមកធ្វើបានឲ្យឡើយតែយើងមានព្រះពុទ្ធអង្គជាជាសរណៈកណាជាទីរលឹកព្រះអង្គនៅតែមកជាទីពឹងឲ្យយើង ដើម្បីថាយើង មិនបាច់ប្រឹងប្រែងអីទេអង្គនាំយើងទៅ ដាក់ដល់ព្រះនិព្វានគឺអត់ទេអរិយមគ្គកើតឡើងក្នុងពុទ្ធអង្គមួយគណៈរលត់ទៅអត់មាននៅសល់ក្នុងព្រះអង្គទៀតទេក្នុងពុទ្ធអង្គអត់មានអរិយមគ្គកើតឡើងទៀតទេមានតែអរិយផលព្រះអង្គចូលកម្មផល សមាបត្តិអរិយផលមានមកលះកិលេសអីលះដោយអរិយមគ្គអញ្ចឹងព្រះអង្គអត់មានអរិយមគ្គដាក់បញ្ចូលឲ្យសាវកអង្គណាទេមាន តែព្រះធัวណែនាំ ដើម្បីឲ្យមានឧបាយនៅក្នុងសត្វលោកហ្នឹងនឹងឯងយើងបានព្រះអង្គជាសរណៈហ្នឹងអញ្ចឹងគឺសំបីតែព្រះពុទ្ធអង្គក៏មកជាទីពឹងសម្រាប់ថា យើងមិនបាច់ប្រឹងប្រែងអីទេ គឺព្រះអង្គជាទីពឹងជួយឲ្យយើងដល់ព្រះនិព្វានដោយព្រះអង្គលើកយកទៅដាក់តែម្ដងគឺអត់មានហ្នឹងឯងក្នុងការដែលព្រះអង្គសម្ដែង ដែលត្រូវជួយខ្លួនឯងនេះ គឺអត្តតិបា គឺត្រូវមានខ្លួនឯងជាទីពឹងហើយមើលមើលម្លឹងម្លឹងណាគឺណាបងប្អូនកូនចៅគិតមើលមើលមនុស្សចង់8000លាននាក់ហើយចឹងដល់ថ្ងៃហ្នឹងមានអ្នកណាម្នាក់ដែលមកធ្វើការងារហ្នឹងឲ្យយើងបានអាមនុស្សមនុស្សទេវតាប្រអិនប្រព្រំយើង តែងតែបន់ស្រន់បួងសួងទេវតាទេវតាណាក៏មកជំនួសយើង អត់បានដែរប៉ុន្តែយើងខ្លាំងអស្ចារ្យប្រពន្ធណាទៅចឹង ដែលអាចមកធ្វើការងារនឹងឲ្យយើងបានដូច្នេះយើងអត់ត្រូវចោលខ្លួនឯងទេណាហ្នឹងឯងត្រូវមើលថែខ្លួនឯងក្នុងលោកនេះគ្មានអីកំសត់ជាងដែលយើងបោះបង់ខ្លួនឯងចោលទេកុំចេះតែកំសត់ខ្លួនថាគេបោះបង់ខ្លួនឯងចោលនោះអត់កំសត់ទេ មហាកំសត់គឺខ្លួនយើងទេដែលចោលខ្លួនឯង កណាចោលខ្លួនយើងហ្នឹងគឺយើងទៅសែបគប់ជាមួយបាបសែបគប់ជាមួយសេចក្តីទុកសោកអាទុកសោកហ្នឹងបាបតើចឹងគឺវាជាតោសៈមូលចិត្តហើយយើងទៅទៅភ្លៀងភ្លៀងរលឹមទៅដោយទឹកភ្នែកហ្នឹងដល់ណាទៀតវាច្រើនជាងទឹកមហាសមុទ្រទៅហើយហ្នឹងមានបាន ជាទីពឹងអីទេចឹង ហើយនឹងដែលយើងក្បត់ខ្លួនយើងអត់ដឹងខ្លួនយើង ចេះតែគិតថាអ្នករតីចោលយើងហ្នឹងហើយអ្នករតីចោលប៉ុណ្ណាឲ្យទៅដូចបដាចារានោះមើលមើលនៅទីបំផុតបដាចារា នៅមានសមត្ថភាព ជួយខ្លួនឯងបានគណា ជាបណ្ឌិតអ្នកមានសិលហើយរូតរះជំរះផ្លូវទៅកាន់ព្រះនិព្វានគេថាកុំតែយើងចោលខ្លួនឯងយើងម្នាក់ឯងហ្នឹងទោះជាអ្នកណាណាណា មិនរាប់អានយើងបោះបង់យើង ចោលក៏ដោយអត់បញ្ហាទេចឹងរបស់នៅក្នុងโลกហ្នឹងបើគាត់មិនចោលយើងក៏មុខតែយើងចោលគាត់ដែរណាយើងទៅហួងហែងអ្នកដតី កុំឲ្យចោលយើងចុះបើត្រូវស្លាប់ហ្នឹងឯងហាមឃាត់មិនបានតាមគុណចាស់ព្រះអង្គតាមុនមកបួសហ្នឹងហើយហើយចុះគេស្លាប់មកកណោហ្នឹងមិនក៏មិនខាត់ទៅហ្នឹងហើយកុំឲ្យស្លាប់ចោលខ្ញុំអញ្ចឹងទៅបានមកបួសហ្នឹងល្អហើយចឹងក៏ណាជាប្រយោជន៍ណាធំធេងទៅណាស់យើងមើលក្នុងអាកੰខ័យសោតនោះ ហ្នឹងឯងយើងគិតដល់រឿងល្អល្អដែលយើងនៅមានផងកុំចេះតែសោកសៅជាមួយនឹងអារបស់ដែលបាត់បង់ទៅហ្នឹងគឺត្រូវមកមើលអ្វីដែលយើងនៅមាននេះជាពិសេសគឺខ្លួនយើងដែលដល់បត្រៃសរណគមនេះណាដែលមានបត្រៃសរណគមនេះដែលមានសិលនេះហើយទទួលយកពធัวបាននេះចោលបត្រៃបីដកទៅណា ណាណាណាណាចោលយើងនឹងបត្រៃបីដកមានចោលយើងឯណាខ្លាចតែយើងចោលបត្រៃបីដកនេះទេទៀតដែលកំសត់នោះណាណាចោលយើងអត់កំសត់ទេទៀតកណាកុំឲ្យយើងទៅខ្សែគប់ជាមួយនឹងបាបអានឹងបានជាមហាកំសត់ដែល មនុស្សពេញផែនដីរួមទាំងទេវតាអត់មាននរណាមកជួយយើងបានស្រាប់តែយើងនេះដែល អាចជួយខ្លួនឯងបានបែរទៅជាចោលខ្លួនឯងដែរនេះអានឹងបានវាមហាកំសត់ទៀតដូច្នេះសូមឲ្យពុទ្ធបរិស័ទយើង រីករាយក្នុងជីវិតនឹងឯងមិនចាំបាច់ខឹងមិនចាំបាច់ស្អប់អីទៅជាមួយនឹងអ្នកណាណាណាទេទេតែណាតែកាលណាយើងខឹងយើងស្អប់បានទីក្តីថាយើងមិនតន់ រីករាយជាមួយនឹងទីពឹងខ្លួនឯងទេតែកាលណាយើងរីករាយជាមួយទីពឹងខ្លួនឯងគឺយើងត្រូវរសាយអស់អាការបកែប្រកម្មខឹងស្អប់ ជាមួយនឹងអ្នកដតីណាណាអត់មានយើងកម្មយកជាអារម្មណ៍មកបៀតបៀនដុតរោលចិត្តខ្លួនឯងទេចឹងមានតែមេត្តាករណា នឹងគឺយើងត្រូវឲ្យដឹងថាអាការដែលឆ្នាំឆ្នាក់អអន់ចិត្តខឹងស្អប់អីទាំងអស់ហ្នឹងគឺតេតួងមកអំពីកិលេសដែលជាប់ចម្ពាក់ជាមួយនឹងអវ័យវ័យក្នុងលោកនេះគឺយើងនៅទន់ខ្សោយខ្លួនឯងចឹងកាលណាបើយើងរឹងប៉ឹងមំតំទៅ ជួយខ្លួនឯងបានទៅ គឺយើងអត់មកសៅអីជាមួយនឹងអវ័យវ័យក្នុងលោកនេះទេចឹងហ្នឹងឯងដូចជា រឿងយើងធ្វើកឋិនទានអញ្ចឹងយើងគិតមើលដូចក្នុងសម័យលោកពោតកណាសម័យលោកពោតអត់ចាយប្រាក់អីមាន ប្រាក់ទាំងករងទាំងករងទៅអាទូលក្អមក្ដីអារូបគោជួស្រែហ្នឹងតែกระดาษ500អស់ធំហើយណា ផ្ដាស់500ហ្នឹងទាំងក្រំទាំងក្រំអត់ចាយអញ្ចឹងទៅវាអត់មានតម្លៃអីទេហ្នឹងហើយអាហ្នឹងគ្រាន់តែលើកយកមកដើម្បីជាឧទាហរណ៍ជាមួយនឹងប្រកាស ដែលយើងមានសប្ថ្ងៃហ្នឹងគណាយើងស្ដាប់ឧទាហរណ៍ហ្នឹងឲ្យយល់ទៅប្រកាសយើងមានមែនក៏ប៉ុន្តែ ទិញប៉ុនអត់បានប្រាក់ហ្នឹងទិញប៉ុនអត់បានទេមិនយើងចង់បានប៉ុនយកប្រាក់ទៅទិញបានទេដល់យើងយកប្រាក់មកធ្វើប៉ុននេះគឺដោយសទ្ធាទេ សម្រាប់ទៅជាប៉ុនដោយសទ្ធាហ្នឹងឯងសម្រាប់ទៅជាប៉ុនគឺដោយសទ្ធាសទ្ធាទេដែលជាទុតិយាបរិសាសសហោតិហ្នឹងដែលជាធម្មមិត្តធម្មមិត្តនេះគឺថា សំខាន់ណាស់ជាមិត្តខាងក្នុងតែមិត្តគឺតួពធัวនឹងតែម្ដងហ្នឹងឯងដែលបបួលឲ្យយើង ធ្វើទានសាសិលភាវនាស្ដាប់ពធัวបបួលគុណចាស់ចេញចាក់ផ្ទះចូលកម្មភ្នោះពុះជាបបចិត្តអីហ្នឹងអញ្ចឹងគឺมันអាចថាមើលមើលខ្ញុំចង់ដឹងប៉ុនហ្នឹងមិនយកប្រាក់ទៅទិញអត់ទេតែអត់មានសទ្ធាគឺអត់ស្គាល់ប៉ុន ចឹងក៏អាចសម្រាប់ជាប៉ុនបានដោយសារថាយកប្រាក់អីទៅទិញប៉ុនអីហ្នឹងយ៉ាងម៉េចទៅនោះទេចឹងគឺក្នុងជីវិតរបស់យើងវាមានតម្លៃដោយសារថាវាមានការបំពេញប៉ុននេះឯងខ្លឹមសារនៃជីវិតហ្នឹងទានសិលភាវនាហ្នឹងឯងយើងឮសូរពាក្យប៉ុនហ្នឹងកុំឲ្យយើងគិតទៅពីរឿងក្នុងវត្តដាក់ណាហ្នឹងឯងចឹងប៉ុន នៅក្នុងកាមភពរូបភព អរូបភពហើយប៉ុន្តែប្រព្រឹត្តទៅដើម្បីរួចផុតពីវត្តដាក់នឹងក៏មានហើយទានសិលភាវនាក្នុងបញ្ញកិរិយាវត្ថុឯណាបញ្ញកិរិយាវត្ថុវត្ថុដែលសម្រាប់ធ្វើបុណ្យមានទានមានសិលមានភាវនាហើយទាននឹងមាន បត្តទានបត្តានុមោទនីសិលមានអបយាយណៈវិយាវចៈភាវនាមានធម្មទេសនាធម្មសវណៈ ហ្នឹងឯងហើយទាំង9ហ្នឹងគឺបន្ថែមទិដ្ឋជុកម្មៈហ្នឹងជាគម្រប់10ហ្នឹងឯងការដែលយល់ត្រូវជាសមាធិហ្នឹងចឹងក្នុងភាវនាហ្នឹងមានសមថៈភាវនាមានវិបស្សនាភាវនាអាហ្នឹងជាប៉ុនហើយហ្នឹងចឹងបញ្ញកិរិយាវត្ថុគឺជាបដិបទាប្រព្រឹត្តទៅដើម្បី រួចផុតចាក់ទុកដើម្បី លោកកតរៈនឹងយើងមានក្លឹមសារគឺនៅត្រង់សន្សំប៉ុនអប់រំចម្រើនប៉ុនហ្នឹងគឺជីវិតហ្នឹងហ្នឹងឯងហើយបើក្លឹមសារនៃជីវិតប្រព្រឹត្តទៅជាការបំពេញប៉ុនសន្សំប៉ុនអប់រំប៉ុនអញ្ចឹងហើយតើប្រាក់ហ្នឹងវាមានក្លឹមសារអីសម្រាប់ជីវិតណាបើទិញប៉ុនអត់បានផងនោះ ហ្នឹងឯងវាដូចក្នុងសម័យលោកពួតគេអត់ចាយប្រាក់អញ្ចឹងរឿងហ្នឹងឯងវាគ្រាន់តែថាយើងចាយប្រាក់ហ្នឹងបរិភោគដើម្បីរស់តលតែពិចារណា ការរស់របស់អាត្មាអញនេះរស់នៅឲ្យមានប្រយោជន៍អញ្ចឹងបានអាហារបរិភោគហ្នឹងទៅ យើងបរិភោគដោយការពិចារណាហ្នឹងអញ្ចឹងទៅ អាហ្នឹងក៏មហាកុសលដែរបរិភោគខ្លួនឯងមែនប៉ុន្តែ បរិភោគដោយចិត្តជាបំបរិភោគបាយមួយចានហ្នឹងដើម្បីយើងរក្សាសិលបរិភោគបាយមួយចានហ្នឹងដើម្បីយើងធ្វើជាមនុស្សល្អពុទ្ធបរិស័ទល្អដើម្បីប្រទេសជាតិប្រសាសនាដើម្បីរស់នៅឲ្យអ្នកដទៃរីករាយមានសេចក្តីសុខដោយសារ ការបរិភោគអាហាររាល់ថ្ងៃហ្នឹងគឺដូចចិញ្ចឹមអ្នកមានសិលអញ្ចឹងមហាកុសលណាមិនមែនបរិភោគខ្លួនឯងហ្នឹងបុណ្យក៏មិនមែនបាបក៏មិនមែនអត់ទេទេអត់មានជីវ័នណាបុណ្យក៏មិនមែនបាបក៏មិនមែនទេមានតែព្រះអរហន្តហើយសត្វលោកយើងហ្នឹងពិចារណាទៅកើតបុណ្យចឹងទៅសំបីតែបបចិត្តនឹងឯងក៏នៅតែក្នុងជីវ័នជាបុណ្យហ្នឹងអរញានអសង្វរៈក្នុងការ ប្រើប្រាស់បច្ច័យ4ញាណសង្វរៈទៀតនៅក្នុងសព្ទាសវៈសង្វរៈសោតពិចារណាបច្ច័យ4ហ្នឹងគឺញាណសង្វរៈប៉ុណ្ណាហ្នឹងឯងហើយបើមិនពិចារណាទេពេញចិត្តអភិជាតោះចិត្តតោមនោះនឹកទៅក្នុងចិត្តស៊ីមិនឆ្ងាញ់អីចឹងណាអានឹងតោមនោះអានឹងវាចូលក្នុងរឿងតោមនោះប៉ុន្តែប្រយោជន៍នៃការបរិភោគ គឺដើម្បីឲ្យបានរសជាអាហារបច្ច័យបរិភោគនឹងក្រំទៅជាអាហារបច្ច័យទេ អាហារហេតុអ្នកបាបាំងករោតេកុំឲ្យធ្វើបាបព្រោះតែអាហារបរិភោគនោះ ពីព្រោះយើងកំណត់ថាបានរស់ហើយអ្វីដែលសំខាន់ក្នុងការរស់គឺ24ម៉ោងឯងដែលយើងមានឱកាសអប់រំចិត្តបាន រីករាយជាមួយគ្នានឹងការអប់រំចិត្តនេះឯងចឹង ហ្នឹងហើយអញ្ចឹងដែលនិយាយពីរឿងប្រកាសយើងសប្ថ្ងៃនេះណា ដែលប្រៀបទៅនឹងសម័យលោកប៉ុលពួតដែលគេអត់ចាយប្រាក់ហ្នឹងប្រាក់នោះវាអត់តម្លៃហ្នឹងចង់និយាយថាបើសិនបើយើងមិនបានធ្វើទុកក្នុងចិត្តដោយល្អជាមួយនឹងប្រាក់ហ្នឹងទេចាយបានមែនប៉ុន្តែវានៅត្រង់ដែលថាប្រាក់ហ្នឹងទិញបនអត់បាននេះបើតល់តែយើងចេះចាយ បរិភោគក៏ដើម្បី យើងរស់នៅបំពេញបន់ឬក៏យើងចាយប្រព្រឹត្តទៅក្នុងទៀនអញ្ចឹងតែម្ដងទៅអានឹងបានវាមានតម្លៃវាអាចឲ្យសម្រេចជាបន់កុសលបានអានឹងឯងបើចំពោះតែប្រាក់សុតសុតអញ្ចឹងมันប្រកបដោយសទ្ធាទេ មានដូចជាអត់ពីព្រោះអីពីព្រោះទិញបន់អត់បានគឺណាចាយចាយក្នុងរឿងបន់នោះអត់បានចាយអីអីអីសុបាយរីករាយអីអីហ្នឹងយ៉ាប់ជាង សម័យលោកប៉ុលពតគេអត់ចាយប្រាក់ទៅទៀតយ៉ាប់ជាងទៀតទៀតគ្រោះថ្នាក់ជាងទៅទៀតបើអត់ចាយវាដឹងតែអត់ចាយ អាយើងយកមកចាយប្រព្រឹត្តទៅក្នុងបាបនេះណាស្រីស្រាលបែងអីសពគ្រប់នេះហ្នឹងឯងនាំមកនៅ ទុកទោសលំបាកដោយសារតែមានប្រាក់នឹងខ្វះអីហ្នឹងឯងប្រព្រឹត្តចោរកម្មអីអីផ្សេងផ្សេងជួញដូរគ្រឿងញៀនអីអីសពគ្រប់ប្រព្រឹត្តរំលោភបំពានណានៃដោយសារតែប្រាក់ហ្នឹងយ៉ាប់ជាងសម័យអត់ចាយប្រាក់ទៀត ទេណាមកពីវាប្រព្រឹត្តទៅក្នុង បាបទៀតហ្នឹងឯងដូច្នេះគឺវាតល់តែយើងប្រើប្រាស់ហ្នឹងឲ្យសម្រេចជាប្រយោជន៍ធ្វើទៀនធ្វើទៀនហើយបើមិនធ្វើទៀនក្នុងការដែលយើងបរិភោគប្រើប្រាស់ខ្លួនយើងហ្នឹងយើងកំណត់ប្រមាណទៅកុំឲ្យវាចិញ្ចឹមលោភៈយើង ត្រូវមានផ្ទះនៅ ណាហើយក៏រថយន្តហើយនឹងសម្លៀកបំពាក់អាហារភោជនសពគ្រប់គឺត្រូវប្រើប្រាស់មិនមិនល្មមទេ ជីវិតយើងនេះនេះចឹងគឺណាជីវិតយើងនឹងត្រូវបងថ្លៃច្រើនណាមិនមែនតែចំណីអាហារទេណាមានផ្ទះនៅទីក្រុងហ្នឹងបងថ្លៃពួនផ្ទះទៀតបងថ្លៃទឹកបងថ្លៃភ្លើងចោលសម្រាមក៏បងថ្លៃ គឺអានឹងយើងយើងដឹងអាហារភោជនណាប៉ុន្តែលើសពីនឹងទៅទៀតគុណចាស់អង្គតាមុនជ្រាបស្រាប់ហើយនៅស្រុកគេនឹងគឺថាតម្រាំបានជីវិតរស់នៅនេះណាត្រូវបងថ្លៃអ្វីអ្វីទៅច្រើនណាស់ទៅណានឹងឯងប៉ុន្តែយើងត្រូវដូរយកការរស់ ដែលត្រូវអស់ទៅមួយថ្ងៃមួយថ្ងៃហ្នឹងឲ្យ បានសម្រេចជាព្រះមច្ចរិយធัวធัวដ៏ប្រសើរនៅក្នុងបវរនៃពុទ្ធសាសនាហ្នឹងអញ្ចឹងយើងត្រេកអរជាមួយនឹងការបរិច្ចាគប្រាក់សម្រាប់ទៅ ជាបុណ្យកឋិនទាន នៃពុទ្ធបរិស័ទយើងនេះអាហ្នឹងឯងឈ្មោះថាជាមនុស្សឆ្លាតទាំងហ្នឹងឯងអញ្ចឹង ណាខ្ញុំណានឹកឃើញរឿងចង់ប្រមាណចង់ដែរហ្នឹងឯងចាំទុនចាស់អីបំណិតអីមុនអីតាមនឹងថាព្រោះមនុស្សយើងវាតែងតែចង់នឹងចឹងណាចឹងនឹងឯងប៉ុន្តែនឹងឯងចង់ធ្វើមនុស្សល្អកំភួអួតខ្លួនទៅណាណា ចង់ធ្វើមនុស្សល្អកុំភួអួតខ្លួនចង់ខ្ពស់មមមួនកុំពួនលុបគុណចង់ខ្ពស់មមមួនកុំពួនលុបគុណហ្នឹងឯងពិចារណាតាមហ្នឹងណាម្ដងទៀតចង់ធ្វើមនុស្សល្អកុំភួអួតខ្លួនហ្នឹងឯងភួអួតខ្លួនទៅមិន ធ្វើជាមនុស្សល្អបានដែរឬទេអាហ្នឹងហើយវានៅក្នុងរឿងមុសាវាទមេយាសាថយៈហ្នឹងចឹងនោះយើងចង់ចង់ឲ្យខ្លួនឯងល្អណាចង់ឲ្យខ្លួនឯងប្រសើរក្រនបើហ្នឹងវាចូលទៅក្នុងរឿងមេយាលៈពុតវាចូលដល់មុសាទៅទៀតអាមេយាហ្នឹងចឹងហើយអំនួត មិនសាថយៈនឹងឯងចឹងចឹងបានថាចង់ធ្វើមនុស្សល្អកុំភោអួតខ្លួន ចង់ខ្ពស់មមមួនកុំពួនលុបគុណណាហ្នឹងឯងចង់គ្រប់ធនធានចង់គ្រប់ធនធានកុំឃ្លានលោភលន់ណាតែឃ្លានលោភលន់ហើយគឺ អត់គ្រប់ទេក្ររហូតហ្នឹងឯង ចង់គ្រប់តើមានធัวសន្តោសណាហ្នឹងឯងយើងនិយាយផ្សារភ្ជាប់ទៅនឹងពធัวអញ្ចឹងប៉ុណ្ណាហ្នឹងឯងក្នុងធัวទាំងអស់ហ្នឹងន័យថាចង់ធ្វើមនុស្សល្អកំភួរអួតខ្លួនចង់ខ្ពស់ងំមួន កំពួនលុបគុណតែពួនលុបគុណវាវាអាច ខ្ពស់ទៅកើតទេចឹងប៉ុណ្ណា នឹងឯងនោះរមិលគុណវាមិនអាចពងពោះទៅកើតទេចង់ខ្ពស់មកមួនកំពួនលុបគុណចង់គ្រប់ធនធានកុំឃ្លានលោភលន់ណាចង់កិច្ចកាមគុណណាចង់កិច្ចពីកាមគុណហ្នឹងឯង ណាហ្នឹងកាបូបកាត់តែតែមែនសិនកណាអើមិនមិនមិន តាមដល់កាមគុណនេះចង់កិច្ចរិះគន់ហ្នឹងយ៉ាងយ៉ាងម៉េចខ្ញុំណាមើលចង់ធ្វើមនុស្សល្អកំភោអួតខ្លួន ចង់ខ្ពស់មមមួនកុំពួនលុបគុណចង់ គ្រប់ធនធានកុំឃ្លានលោភលន់ចង់កិច្ចរិះគន់កុំកើតក្នុងលោកណាចង់តែចង់ទាំងអស់អង្គតាអេអត់ទេតែចង់ទាំងអស់ណាតែចង់ទាំងអស់ក្បាលក្បាលចង់ទាំងអស់ហ្នឹងហ្នឹងឯងចង់កិច្ចរិះគន់កុំកើតក្នុងលោកហ្នឹងឯងហ្នឹងដាក់បានទេណាយើងយើងចង់ កិច្ចឲ្យផុតពីគេរិះគន់កុំកើតក្នុងលោកតែកើតក្នុងលោកហើយទទួលទៅទួលទួលដោយបញ្ញា ទៅអត់អីទេជាមួយអ្វីអ្វីក្នុងលោក ដំណោះ ដោះស្រាយគឺយើងមិនតោះចិត្តនឹងឯងយើងចង់រត់ចង់គេចទៅណាដោយសារតែយើងតោះចិត្តគេចមិនរួចទេគេចមិនរួចទេវាគ្រាន់តែដូរកន្លែងតោះតែប៉ុណ្្នឹងទេ ដូរកន្លែងកើតទុកតែប៉ុណ្្នឹងទេតែដល់ណាក៏នៅតែកើតទុកក៏នឹងឯងមានតែម្យ៉ាងឯងដំណោះដោះស្រាយយ៉ាងឆ្លាតជាមួយនឹងអ្វីអ្វីក្នុងលោកនឹងដូចថាចង់ឲ្យយើងកើតទុកចង់ឲ្យយើងតោះចិត្តចង់ឲ្យយើងមួម៉ៅក្តៅក្រហាយអីយ៉ាងម៉េចយ៉ាងម៉េចដូចថាក្នុងលោកនោះវាចង់បៀតបៀនអីយើងអញ្ចឹងណាវាស្រេចតែយើងមិនតោះ នឹងឯងតែយើងមិនអាចហាមអ្វីអ្វីក្នុងលោកនឹងបានទេប៉ុន្តែយើងមានមានការទប់ទល់ជាមួយ នឹងអ្វីអ្វីក្នុងលោកក្នុងលោកនឹងមានការមិនទៀងប៉ុន្តែមិនទៀងមិនទៀងទៅឲ្យតែយើង មិនតោះមានអីត្រូវទៅកើតទុកជាមួយនឹងអាការមិនទៀងហ្នឹង ការមិនតោះនេះគឺដោះស្រាយគ្រប់បញ្ហាទាំងអស់គ្មាន អំណាចយៈមាណាមកធ្វើអីយើងកើតទេវាដូចជាថាយើងប្រកែអ្នកណាធ្វើអំពើអត់ត្រូវអញ្ចឹងហ្នឹងឯងហ្នឹងឯងដាក់អំពើយើងដឹងណាពេលអំពើហ្នឹងគេធ្វើអីអីហ្នឹងខ្ញុំណាគ្រាន់តែលើកជាទេហោទេថាយើងប្រកែយើងមានអីយើងមានមន្តអាគមមានស្អីពាក់ អីចឹងទៅខ្សែកថាអីចឹងទៅឬក៏ថាមានអីមានគេថាមាសមានពេជ្រអីពាក់អីចឹងណា គេធ្វើអំពើអត់ត្រូវរបៀបហ្នឹងណាអាហ្នឹងរឿងខាងក្រៅទេតែខ្ញុំណាក៏ចង់បញ្ជាក់រឿងដែលសំខាន់ធំដុំហ្នឹងរឿងក្នុងលោកហ្នឹងគឺដំណោះដោះស្រាយ ជាមួយគ្នានឹងការពិត ពាក្យរិះគន់និន្ទាស្ដីថាអកប្បកិរិយាអំពើប្រព្រឹត្តរបស់អ្នកដតីណានៃឬក៏សភាពនៃលោកដែលមិនទៀងមានការអស់ទៅសូន្យទៅ ជាមួយគ្នានឹងអ្វីអ្វីក៏ដោយ ដំណោះដែលយើងដោះស្រាយរួចគឺមិនតោះចិត្តជាមួយនឹងអ្វីអ្វីហ្នឹងចឹងស្អីចូលមកក៏មិនអាចមកបៀតបៀនយើងបានដែរបើយើងមិនតោះហើយនោះ ត្រូវចាញ់កន្លែងហ្នឹងហ្មងត្រូវជ្រុះកន្លែងហ្នឹងអត់មាន ចូលមកជាឆ្នាំពឹសពុលដុតរោចិត្តសណ្ដានអីយើងបានទេចឹងហើយបើយើងមិនប្រតិបត្តិអាកន្លែងមិនតោះហ្នឹងទេហើយក្រំតែភ្លើងស្តុប90វិនាទីយូរអីក៏យូរម្ល៉េះមិនក៏មិនសេរីដាក់ឲ្យស្មើគ្នាទៅ អាឯងហ្នឹងក៏យូរណាអីអីចឹងទៅអាហ្នឹងគ្រាន់តែទេហោថា បន្តិចបន្តួចហ្នឹងតែប៉ុណ្ណឹងទេទាំងដែលយើងចង់ប្រញាប់ហ្នឹងហ្នឹងឯងរួតែភ្លើងបៃតងអីមិនតាន់នេះទៅហ្នឹងឯងហើយអាភ្លើងឲ្យប្រយ័ត្នហ្នឹងក៏មិនប្រយ័ត្នដែរអីចឹងដល់ទៅនោះមានទៅធ្វើអីទៅដល់ផ្ទះងូតទឹករួច Facebook បាត់ហើយអស់មួយម៉ោងពីរម៉ោងហ្នឹងឯងហើយប្រញាប់អូយប្រញាប់ដូចពុនកើតកូនចឹងហ្នឹងឯងទៅដល់ទេអត់ទេអត់មានស្អីទេដូច្នេះគឺយើងត្រូវរៀនអត់ធន់ហ្នឹងឯង យើងត្រូវយកអ្វីអ្វីក្នុងលោកនឹងមកចម្រើនបុណ្យចម្រើនគុណរបស់យើងវិញចឹងឯងហើយយើងចង់ចាំទុកថាអ្វីទាំងអក្នុងលោកនឹងចឹងចូលមកដល់ជីវិតយើង ដំណោះដោះស្រាយរួមគឺណានៅត្រង់ចំណុចមួយគឺយើងមិនតោះដោះស្រាយបានទាំងអស់ហ្នឹងណា នឹងឯងប្រតិបត្តិបានទេទៀតមិនមែនជាតថាទេមិនមែន100% 50%អីទាំងដងទេ5% 10%អីទៅ យើងរៀនប្រតិបត្តិហើយអាការប្រតិបត្តិដើម្បីមិនទាស់នេះទីបំផុតយើងឃើញសច្ចធម៌ណាពីព្រោះការមិនទាស់វានាំឲ្យឆ្លាតទាំងតែទាស់ល្ងងហើយទាំងតែទាស់ល្ងងណាតែខឹងល្ងងណាបើយើងប្រតិបត្តិមិនទាស់វាទៅជាចម្រើនបញ្ញា ដល់តែអញ្ចឹងទៅយើងឃើញអ្វីអ្វីដែលកើតឡើងហ្នឹងមិនមែនយើងអ្នកធ្វើណាហ្នឹងឯងសេចក្តីទុកណារឿងអ្វីអ្វីទាំងអស់ហ្នឹងបើតាមតែយើងតោះហ្នឹងវាមិនចេះខ្វះរឿងតោះទេប៉ុន្តែអ្នកណាទៅធ្វើអារឿងតោះឲ្យខ្លួនឯងវាមិនដែល ដល់អញ្ចឹងទៅ យើងទៅជាមានបញ្ញាដឹងថាអ្វីអ្វីដែលកើតក្នុងជីវិតហ្នឹងវាមិនមែនកើតតាមយើង វាមិនមែនកើតតាមអ្នកណាទេប៉ុន្តែគេមាន បច្ច័យរបស់គេត្រឹមត្រូវយល់ណាគេមានបច្ច័យរបស់គេត្រឹមត្រូវដូច្នេះគ្រាន់តែមិនត្រូវចិត្តយើងតែប៉ុណ្ណឹងទេតើប៉ុន្តែអ្វីអ្វីជាសច្ចៈសំបីពុទ្ធអង្គក៏សិក្សានៅក្នុងសច្ចៈនឹងដែរ ហើយបានត្រាស់ជាពុទ្ធទៀតអស្ចារបណ្ណាសច្ចៈហ្នឹងហើយយើងបែរទៅជាតោះហ្នឹងឯងចឹងវាជារឿងដែលយើងត្រូវយល់កន្លែងហ្នឹងចឹងបើយើងនៅតែតោះជាមួយ នឹងការពិតទៀតទេអត់មាននរណាមករាប់រងធានាជួយឲ្យយើងរួចផុតចាកទុកបានទេចឹងហ្នឹងឯងចឹងបានមានពាក្យទៅខាងក្រោយទៀតខាងក្រោយនិយាយក្នុងសេចក្តីហ្នឹងឯងចឹងបណ្ណាហ្នឹងឯង ខ្ញុំមើលខ្ញុំខ្ញុំណាដាក់ក្បាលចង់ទាំង8ចឹងចង់ធ្វើមនុស្សល្អកំភោអួតខ្លួនចង់ខ្ពស់មមមួនកំពួនលប់គុណចង់គ្រប់ធនធាន កំឃ្លានលោភលន់ចង់កិច្ចរិះគន់កំកើតក្នុងលោកចង់មានស័កយសកំខ្ពស់វាយរឹកណាចង់មានស័កយសកំខ្ពស់វាយរឹកយើងវាយរឹកណាហ្នឹងហើយតែវាយរឹក វាវាមិនអាច ពងពោះទៅទេ ពងពោះតែឯងបានគេណាតែគេមិនគេមិនគោរពគេមិនឲ្យតម្លៃគេមិនលើកតម្កើងគេស្អប់គេខ្នំខ្នាញ់គេចង់បង្អាប់បង្អោនហើយយើងវាមិនអាច ទៅពងខ្ពស់អីទៅបានទេចឹងយើងចង់ខ្ពស់ទៅទៅអង្គុយលើ ក្បាលគេមិនបានទេចឹង បើតើតែអង្គុយក្នុងបេះដូងទេណាអាហ្នឹងក្នុងក្តីហ្នឹងយើងស្ដាប់បានហើយណាគឺថាឲ្យអ្នករតីស្រឡាញ់ពេញចិត្តចូលចិត្តទៅអាហ្នឹងគឺវាប្រសើរពងពោះទៅតាមហ្នឹងទាំងហ្នឹងហើយទៅទៅជន់គេទៅបៀតបៀនគេណាទៅមើងងាយគេទៅសម្លុតគម្រាមកំហែងគេវាមិនអាចទៅពងពោះបានទេចង់មានស័កយុះកុំខ្ពស់វេយរឹកចង់សក់ល្ងាចព្រឹកកុំនឹកទុកសោក នៅយើងចេះតែនឹកឲ្យកើតរឿងទុកសោកឲ្យបានអីសោកមួយថ្ងៃមួយថ្ងៃហ្នឹងហ្នឹងឯងដូចដែលរំលឹករួចហើយទៅអត់មាន កំសត់អីជាងដែលខ្លួនយើងបោះបង់ខ្លួនឯងទៅរវល់តែដាក់គុកខ្លួនឯងក្នុងអតីតកាលហ្នឹង ធ្លាប់សំណុកធ្លាប់សុខធ្លាប់ស្រួលធ្លាប់មានធ្លាប់បានធ្លាប់ប្រសើរធ្លាប់ក្រាន់បើហើយព្រាត់ប្រាស់ទៅ បាត់បង់ទៅសោកសៅអាឡោះអាឡ័យចង់ឲ្យបានដូចមុន អាហ្នឹងគឺរឿងអន់របស់យើងទេត្រូវអភិវឌ្ឍជីវិតមិនចាំបាច់ដូចមុនទេចឹងយើងរៀនរស់នៅជាមួយការពិតដោយបញ្ញាអ្វីអ្វីព្រាត់ប្រាសចោលយើង ទៅមែនប៉ុន្តែការពិតមិនចោលយើងទេហើយបើយើងចេះរស់នៅជាមួយនឹងការពិតយើងសពគ្រប់វេលា ការពិតនឹងគឺសម្រាប់បញ្ញាទេសុខោបញ្ញាបដិលាភោទាំងអានឹងគឺចំណៃឆ្ងាញ់របស់បញ្ញាបញ្ញានឹងគឺថាឲ្យតែបាន ការពិតមកឆ្ងាញ់ហ្មងទាំងអានឹងអាចចង់និយាយពីបៃតៈបាមកជានឹងឆ្អែតមានសេចក្តីសុខជាមួយនឹងបញ្ញានឹងអញ្ចឹងវាអត់នឹកអឡោះអាល័យស្អីដែលកន្លង ទៅ ទេ ការពិតក្នុង បច្ចុប្បន្ននឹងជាបរមត្តសច្ចៈទៅទៀតប៉ុណ្ណា ហ្នឹងហើយចង់សុខល្ងាចព្រឹកកុំនឹកទុកសោកចង់ផុតចាកកាមកុំតាមចិត្តបោកចង់ជួបជ័យជោគកុំចោលសច្ចៈកណាណែណាចង់សុខល្ងាចព្រឹកកុំនឹកទុកសោកណាកុំនឹកឲ្យវាកើតទុកសោកហ្នឹងវានៅលើយើងនឹកតាហ្នឹងឯងវាមិនមែនទុកសោកហ្នឹងចេះតែចូលមកឯណាយើង ចេះតែនឹកទៅក្នុងរឿងអាឡោះអាឡៃអ្វីអ្វីដែលកន្លងទៅនឹងអតីតៈនឹងជាសច្ចធម៌ណាមិនមែនសម្រាប់ឲ្យយើងទុកសោកទេសម្រាប់ឲ្យយើងយល់ដឹងសម្រាប់ឲ្យយើងសិក្សាអ្វីដែលកើតឡើងយ៉ាងណា វាត្រូវតែកើតឡើងយ៉ាងនោះកើតឡើងហើយត្រូវតែរលត់ទៅនឹងជាការពិតហ្នឹងមិនសម្រាប់ឲ្យយើងទុកសោកទេហ្នឹងឯង ក៏មិនមែនហាមថាមិនឲ្យយើងនឹកអតីតដែរគ្រាន់តែកុំឲ្យនឹកអាឡោះអាល័យតែប៉ុណ្្នឹងតើនឹកយកជាមេរៀននឹកយកជាបទសិក្សាអញ្ចឹងទៅហើយយើងក៏មិនចាំបាច់ទៀមទាអតីតនឹងមកយ៉ាងណាព្រោះសេចក្តីពិត កំពុងប្រកបក្នុងបច្ចុប្បន្នហ្នឹងឲ្យតែដឹងរូបធម៌នាមធម៌អ្នកអត្តា អត់មានខ្លួនយើងទៅតែយកអតីតនឹងមកឲ្យណាណាវាមានស្អីក្រៅតែពីអារម្មណ៍របស់វិញ្ញាណ វិញ្ញាណដឹងអារម្មណ៍អតីតក៏វិញ្ញាណវិញ្ញាណដឹងអារម្មណ៍អនាគតក៏វិញ្ញាណវិញ្ញាណដឹងអារម្មណ៍បច្ចុប្បន្នក៏វិញ្ញាណចាំបាច់ទៅខ្វាយខ្វល់រវល់ជាមួយនឹងអារម្មណ៍ទៅអីឲ្យតែដឹងថាវិញ្ញាណហ្នឹងមិនមែនខ្លួនយើងឥឡូវហ្នឹងដែលកំពុងឃើញកំពុងឮកំពុងគិតនេះកាលណាបើវាត្រឹមតែវិញ្ញាណធាតុហើយតែយើងខ្វល់ជាមួយនឹងអារម្មណ៍ហ្នឹងយកមកឲ្យណាណាវាមានយើងឯណាដែលបានដឹងអារម្មណ៍ហ្នឹងហ៎ វាមានតែវិញ្ញាណដឹងអារម្មណ៍ទេតើយើងអូយចំណែនលោកសិទ្ធិមានណាបានលៀបតការៈបច្ច័យ4អីអីចឹងចឹងចឹងចឹងទៅវាមានលោកសិទ្ធិណាបានអីវាមានតែវិញ្ញាណដឹងអារម្មណ៍ហ្នឹងអត់តែវិញ្ញាណហ្នឹងអាពេតវិញ្ញាណណោនិរដ្ឋខាងវៈកលឹងករាំងអីអត់តែវិញ្ញាណហ្នឹងគឺដូចជាអង្កត់អស់រោគប្រយោជន៍គ្មាន អាយុឧស្មាចៈវិញ្ញាណังយតិកាយ៉ាងចហន្តមាំងទៅណាហ្នឹងឯងដូច្នេះដែលនៅរស់ហ្នឹងនៅវិញ្ញាណហ្នឹងទេតាកុំនិយាយត្រឹមតែលោកសិទ្ធិទេវតាក៏ដោយបើអិនប្រព្រំក៏ដោយថាអូយមានសម្បត្តិទេពហ្នឹងហើយសម្បត្តិទេពសម្បត្តិទេពហើយប៉ុន្តែស្អីដែលដឹងអារម្មណ៍ជាទេពហ្នឹងទេវតាឬក៏វិញ្ញាណធាតុ ឃើញហើយបើជាវិញ្ញាណអញ្ចឹងមានទួទេវតាប្រុសទួទេវតាស្រីឯណាអ្នកបានអីមានតែវិញ្ញាណដឹងអារម្មណ៍ហើយរលត់ទៅឯវិញ្ញាណហ្នឹងឃើញហើយដូច្នេះយើងមានឆន្ទរាគៈអីទៅជាទេវតាប្រអិនប្រព្រំឲ្យតែវិញ្ញាណឥឡូវហ្នឹងប្រកាសជា វិញ្ញាណជាបរមត្តទៅ មានចិត្តតានុបស្សនាទេប្រឋានទៅ វិញ្ញាណនៃពុទ្ធបរិស័ទនឹងជាវិញ្ញាណទៅកាន់ព្រះនិព្វានពិសេសជាងវិញ្ញាណទេវតាប្រអិនប្រព្រំទៅទៀតព្រោះជាវិញ្ញាណប្រកបដោយវិបស្សនាវិញ្ញាណមានសតិប្បដ្ឋានជាវិញ្ញាណទៅកាន់ព្រះនិព្វានទាំងហ្នឹងឯងអញ្ចឹងគឺថាការដែលពុទ្ធបរិស័ទយើងនឹងស្ដាប់ពធរំលឹករឿយរឿយទៅរំលឹករឿយរឿយ គឺថាសំខាន់ណាស់ណាសំខាន់យើងអត់អត់ថាត្រួតត្រង បរិយ័តទេធัวបើយើងត្រួតត្រងយើងសិក្សារៀនសូត្រខ្លួនឯងបានបានមកស្ដាប់ធัวរាល់ពេលវេលាហ្នឹងដដែលដដែលអីចឹងដើម្បីប្រកម្មដ្ឋានរំលឹកឲ្យមានសតិហ្នឹងឯងអញ្ចឹងរូបធัวជាធាតមិនដឹង ដូចសាកសពអញ្ចឹងមានបញ្ហាអីទៀតត្រូវការអីសាកសពនោះវាអត់ចាំបាច់អីទេវានៅតែវិញ្ញាណទេដល់កាលណាវិញ្ញាណប្រកបមិនមែនអត្តាហើយវាត្រូវហាមខាត់តណ្ហា ហើយទាំងហើយតែហាមខាត់តណ្ហាហើយបដិបទាទៅកាន់ព្រះនិព្វានហើយសេចក្តីសុខមានអញ្ចឹងណាទាំងសុខខោបញ្ញាបដិលាភោកណាអញ្ចឹងអញ្ចឹងគឺមានចង់8ចង់ទាំងចុងក្រោយណា ចាំមើលណាអានពីដើមមកទាំងចង់ធ្វើមនុស្សល្អកំភួអួតខ្លួន ចង់ខ្ពស់មមមួន កំពួនលុបគុណចង់គ្រប់ធនធានកុំឃ្លានលោភលន់ចង់កិច្ចរិះគន់កុំកើតក្នុងលោកចង់មានស័កយសកុំខ្ពស់វេរឹកចង់សុខល្ងាចព្រឹកកុំនឹកទុកសោកចង់ផុតចាកកាមអីទៀត ចង់ផុតចាកកាមកុំតាមចិត្តបោកណាហ្នឹងឯងអាហ្នឹងក៏ត្រូវអธิบายទៅហ្នឹងឯងចង់ផុតចាកកាមកុំតាមចិត្តបោកគេណាអាហ្នឹងក្នុងសិទ្ធតែក្នុងពុទ្ធិកាទៅយើងយើងនិយាយជាកំណាប់ការជួនអញ្ចឹងមែនប៉ុន្តែត្រូវអธิบายតាមពុទ្ធិកាទាំងអស់ពីព្រោះ សរសេរហ្នឹងគឺយើងត្រូវអាងពុទ្ធដីកាទាំងតើយ៉ាងម៉េចដូចថាចង់ផុតចាកកាមកុំតាម ចិត្តបោកតើចិត្តបោកហ្នឹងពុទ្ធសំដែងត្រង់ណាហ្នឹងឯងចឹងចិត្តតេនៈវញ្ញតាសត្តាណាចិត្តតេនៈវញ្ញតាសត្តាមេរសៈវិសយេរតាអនេកជាតិសੰ សារังសន្ធាវិនតិអវិនទាំងសក់ហ្នឹងនឹងអវាទចំពោះពនាងគុតតារឿងចិត្តបោកទៀតដោយសារយើងខ្វាក់ភ្នែកអញ្ចឹងទៅចិត្តហ្នឹងវាមានឆន្ទរាគៈវាបោកឲ្យយើងស្រឡាញ់បញ្ញខੰហ្នឹងឯងចឹងវាដូចជាសម្ពុត កញ្ចាស់ហើយវាបោកថាហ្នឹងសម្ពុតថ្មីសល្អស្អាតចឹងណា ហ្នឹងឯងគឺបញ្ញខណ្ឌគឺសម្ពុតកញ្ចាស់ហ្នឹងសម្ពុតថ្មីសល្អស្អាតគឺព្រះនិព្វានហើយយើងអត់ត្រេកអរនឹងព្រះនិព្វានទេពីព្រោះវាបោកថាបញ្ញខណ្ឌហ្នឹងគឺសពហើយចឹងទៅអាហ្នឹងឯងចឹងហើយនឹងកាមគុណអីនឹងកាមសពអីទាំងអស់ហ្នឹងគឺនៅវាបោកបើតលើយើង ដឹងថានឹងឆន្ទរាគៈកើតឡើងទេ ដែលវាបោកឲ្យយើងគិតថាស្អាតណាស់ល្អណាស់សុខណាស់ប្រសើរណាស់ប៉ុន្តែអថ័យនាំងអ្នកករាំងកតាំង មង្សៈលោយតៈលេបណាំងយដ្ឋជរាចមច្ចចៈមេណោមខោចៈអោហេតោណារបស់មិនស្អាតក៏មិនស្អាតហើយជាទីធ្លាក់ចុះនៃជរានិងមរណៈជំងឺរោគានឹងឯងចឹងយើងមើលទៅឃើញស្អាតឃើញល្អអញ្ចឹងប៉ុន្តែអាចចាំមាននរណាដែលប្រកាសថាខ្ញុំឈឺនេះឈឺនោះអីចឹងនឹងឯងចឹងចង់ ឲ្យបានថាល្អស្អាតអីអីចឹងទៅនឹងផ្សាយផ្សំតាមនឹងនឹងឯងវត្ថុកម្មគុណនឹងបោកហើយនៅមាននៅមានចិត្តរបស់មនុស្សនឹងបោកទៅទៀតក៏តែមានដែរចឹងក៏ណាហ្នឹងឯងដើម្បីបានការស្រឡាញ់ដើម្បីបានការរាប់អានអីអីហ្នឹងមាននរណាមកដើរប្រកាសថាខ្ញុំសិតតែមេរោគនោះអត់ទេប៉ុន្តែដល់ទៅជាប់ចំណងហើយបានដឹងចឹង បួលគ្នាទៅពេទ្យទៅរឿយរឿយនឹងឯងទាំងនឹងឯងរោគនិតខាំងទាំងពេញទៅដោយរោគណាទាំងប្រុសទាំងស្រីហ្នឹងនឹងឯងហើយថារោគវារោគហើយចិត្តតែជួយមើលគ្នាទៅ វានៅអាកិលេសក្នុងចិត្តនោះទៀតអូអានោះខ្លាំងលើសរោគរូបកាយទៅទៀតនឹងឯងភោងផាងនឹងឯងគឺថាហុយតលោមឥឡូវហ្នឹងទាំងគឺបើប្រៀបទៅនឹងភ្លើងដោយអំណាចនៃកិលេស ដែលឆេះហ្នឹងអាចមានពាក្យសម្ដី មើងងាយគ្នាអាចតកោះបោះបោកអីអីចឹងទៅចឹងគឺសិតតែលើកឡើងនៅពាក្យបញ្ឈឺចិត្តនឹងឯងដោយអំណាចនៃកិលេសហ្នឹងចឹងគឺកិច្ចបានកិច្ចទៅតែនៅ ក្នុងព្រះមច្ចរិយធម៌ហ្នឹងអញ្ចឹងបានថាចង់ផុតចាកកាមកុំតាមចិត្តបោកចង់ជួបជ័យជោគកុំចោលសច្ចៈណាចាំហើយណា ហ្នឹងហើយសូត្រដល់ទៀតណាចាប់ដើមចង់ធ្វើមនុស្សល្អកំភោអួតខ្លួន ចង់ខ្ពស់មមមួនកំពួនលុបគុណចង់ទី3ចង់គ្រប់ធនធានកុំឃ្លានលោភលន់កុំចង់កិច្ចរិះគន់កុំកើតក្នុងលោកចង់មានស័ក្តិយស កុំខ្ពស់វេយរឹកចង់សក់ល្ងាចព្រឹកកុំនឹកទុកសោកចង់ផុតចាកកាមកុំតាមចិត្តបោកចង់ជួបជ័យជោគកុំចោលសច្ចៈណាហ្នឹងឯងហ្នឹងគឺបានតែជ័យជោគនេះមិនមែនជ័យជោគល្មាក់ល្មមអីទេណាជ័យជោគដែលនៅក្នុងពុទ្ធសាសនាទាំងនៃយន្តធារាលោកកម្មហា អញ្ញតថៈជាយ៉ាងជាយន្តៈគឺថាអាស្រ័យព្រមយានទាំងឯកតតតនិសម្ភូតាំងព្រមយានាំងអនុត្តរាំងរយមេអង្គ8ទាំងដែលកើតឡើងក្នុងអត្តភាពនៃបកុលណាបកុលនឹងអាស្រ័យនឹងព្រមយាននឹងចេញចាកលោក មានតែជ័យជំនះនឹងឯងទីព្រោះជ័យជំនះក្នុងទីនេះដែលថា ចង់ជួបជ័យជោគកំចោលសច្ចៈហ្នឹងគឺត្រូវសិក្សាបរមត្តសច្ចៈទាំង កណាសច្ចេនៈតន្តោតមសាឧបេតោកណាត្រូវប្រកបទៅដោយ ការអប់រំទូលមានចិត្តនឹងបុគ្គលដែលអប់រំទូលមានខ្លួននឹងឯងដោយបរមត្តសច្ចៈនឹងពុទ្ធិការរតនាពីសាមិញមកហើយអញ្ចឹងខ្ញុំណានឹងឯងតែយើងធ្វើជាមនុស្សល្អហ្នឹងគឺសំខាន់ ជាងអ្វីអ្វីទាំងអស់សម្រាប់យើងណានំមាសនំប្រាក់ណាណាណាក្នុងโลกហ្នឹង គឺមិនមិនសំខាន់ដូចដែលយើងជាមនុស្សល្អទេព្រោះយើងជាមនុស្សល្អអាចជួយឲ្យយើងរួចពីបាបព្រោះបញ្ហាវាមានបាបក្នុងចិត្តសន្តាន ដែលនាំឲ្យយើងធ្វើខុសប៉ុន្តែនាំឲ្យយើងមានទុកទោសមានការភ័យខ្លាចខ្លាចចាស់ខ្លាចឈឺខ្លាចស្លាប់ខ្លាចប្រត់ប្រាស់ មួម៉ៅក្តៅក្រហាយខឹងក្រោតញាប់ញួរនឹងលៀបអត់លៀបយោះអត់យោះសរសើរនន្ទាអីទាំងអស់ហ្នឹងគឺជារឿងកិលេសក្នុងចិត្តសន្តានហើយធ្វើឲ្យមានភពជាតិកំណើតតទៅទៀតព្រោះកិលេសវាជាហេតុនៃវត្តសង្សារព្រោះកិលេសវានាំឲ្យកើតកម្មកម្មនឹងឯងជាបច្ច័យនៃវត្តដាក់ក៏ណាដល់អញ្ចឹងគឺពុទ្ធបរិស័ទយើងដោះស្រាយបញ្ហាគឺដោះកិលេសក្នុងចិត្តសន្តាន នឹងឯងយើងមិនទៅ ដោះអីជាមួយនឹងអ្វីអ្វីដតីខាងក្រៅទេតែកាលណាអស់លោភៈទុសៈមោហៈហើយអត់មាន ទុកកង្វល់អត់មានភ័យខ្លាចអីអត់មានបញ្ហាប្រកែប្រកាន់ហួងហែងអីគឺអត់មានសេចក្តីទុកតទៅទៀតក៏រងចាំតែពេលវេលាបរិនិព្វានទៅជាប្រខៃណាស្របនោះ មាន ទុកកង្វល់អី មានភពជាតិកំណើតអីទៀត ការដែលយើងនៅមានកិលេសហ្នឹងវាចេះតែចាប់ប្រកម្មអត្តភាពហ្នឹងដោយការអត់ដឹងសោះបើកុំតែយើងបានស្ដាប់ពធัวខ្លះខ្លះមកហ្នឹងងងឹតឈឹងទៅតែហ្មងចាប់ប្រកម្មយកមកធ្វើខ្លួនយើងហើយរវល់ទំនុកបំរុងចិនបីបាច់មើលថែប្រកែប្រកម្មហួងហែងកុំមិនណាថាឲ្យអីបន្តិចអីចឹងទៅណាចឹងគឺថាយើងហួងហែងបញ្ញខណ្ឌហ្នឹងទាំងយើងទាំងអ្នករតីហ្នឹងគឺថាប្រកម្មមមណាស់ហើយ អ្នករតីបិទបៀតអីកំណាញ់អីមិនអោយទេហើយបើខ្លួនឯងវិញមានប្រមាណជូនទាំងអស់10000ដុល្លារ1លានដុល្លារ1000លានអីក៏បានដែរមិនមិនគ្រប់ទេយកមកទៀតថែមមកទៀតឲ្យខ្លួនឯងហ្នឹងតាមពិតខ្លួនយើងហ្នឹងគឺវាមានអីក្រៅពីចិត្តចេតសិករូបវាមានខ្លួនយើងអីណាមែនតេនមកជាម្ចាស់អ្នកដតីក៏ថាចិត្តចេតសិករូបប៉ុណ្ណឹងបានទេអ្នកដតីសុកចិត្តវាយឲ្យងាប់ សម្លាប់ចោលអីចឹងទៅឲ្យតែយើងបានរស់វាមានយើងឯណា វាដូចតែអ្នកដតីអញ្ចឹងក្រំតែសេចក្តីប្រកម្មវាចាប់យកមកធ្វើជាខ្លួនយើងឲ្យរវល់នៅ ក្នុងការចិញ្ចឹមបីបាច់មើលថែហ្នឹងទៅណានឹងឯងអវិជ្ជាដែលមិនដឹងនៅ ក្នុង សង្ខារធัวហ្នឹងដល់តែយើងបានសិក្សាធัวព្រះអង្គទៅចេះតែសង្កេតពិនិត្យទៅលើខណ្ឌធាតអាយតនៈនឹងរឿយរឿយទៅ បានចិត្តតែបើកផ្ងាឡើងទៀតមានពន្លឺភ្លឺស្វាងឡើង កាលណាបើចិត្តតែបានដឹងទៅវាថយសេចក្តីប្រកម្មទៅយើងមិនជាទុកកង្វល់អីទៅច្រើនទេអ្នកដតីមានបានអីបណ្ណាបណ្ណាយើងអត់ចាំបាច់បណ្ណាំង ប្រជែងអីទៅជាមួយឲ្យកើតទុកអីទៅទេក្រំតែយើង មាន កម្មសិកតាសមាទិដ្ឋិយល់ថាសត្វលោកប្រព្រឹត្តទៅតាមកម្ម ដែលគាត់មានបានលៀបយោទ្រព្យសម្បត្តិអីហ្នឹងដោយសារធ្លាប់បានធ្វើបន់ជាមួយពុទ្ធព្រះវិជ័យកពុទ្ធអគ្គសាវកពុទ្ធអីធំដុំណាស់អានិសង្ឃគឺថាយើងប្រមាណមិនបានទេ10ជាតិ100ជាតិមុនអីចឹងទៅនៅតែឲ្យផលមានបានអញ្ចឹងក្រំតែយើង មានសមាធិយល់ត្រូវហើយមិនចរណែននឹងអ្នកដតីប៉ុណ្ណឹងយើងចំណេញប្រាក់រាប់ម៉ឺនរាប់លានដុល្លារនោះអត់ចាំបាច់យើងតល់តែបានប្រាក់ប៉ុណ្ណឹងដូចគេបានយើងបានសុខយើងអត់បានអញ្ចឹងយើងក្តុកក្តួលគេមានអូបរោះសិទ្ធិស្ត្រីសិទ្ធិនីអីអីយើងក៏ស្រីដែរប៉ុន្តែខ្វះខាតអីអីចឹងទៅយើងមិនក្តុកក្តួលក្តៅកាហាយអីទេរឿង សេចក្តីទុកហ្នឹងវានៅតាមផ្លូវចិត្តទេតើមិនចាំបាច់យើងត្រូវតែកើតទុកទេទាំងដល់តែយើងមានសមាធិយល់ត្រូវទៅមិនច្រណែននឹងអ្នកដតីហ្នឹងអាសម្បត្តិដែលមិនច្រណែនហ្នឹងមានតម្លៃជាងមាសប្រាក់រាប់ម៉ឺនរាប់លានដុល្លារទៀតម៉ឺនលានដុល្លារហ្នឹងអាចឲ្យយើងនៅច្រណែនបានណានៅខ្វះខាត មិនតាន់គ្រប់គ្រាន់ទេសម្បត្តិគឺសេចក្តីសន្តោសដែលយើងចេះគ្រប់ចេះល្មមជាមួយនឹងរបស់ដែលយើងមាននេះនេះគឺថាមានតម្លៃជាងទ្រព្យណាជាជាសម្បត្តិដែលអាចឲ្យយើងចេះគ្រប់បាន គឺតលតែមានសេចក្តីសន្តោសសម្បត្តិក្នុងโลกនឹងมันអាចធ្វើឲ្យអ្នកដែលมันមានធัวសន្តោសនឹងចេះគ្រប់ទេសម្បត្តិស្ដេចចក្រក៏ដោយប៉ុន្តែអ្នកដែលមានធัวសន្តោស ទៅជាចេះគ្រប់ជាមួយនឹងរបស់ដែលមាននឹងហើយបើពុទ្ធបរិស័ទមានមរណសតិកម្មដ្ឋានឲ្យបានរឿយរឿយទៅទៀតក្រំតែបើកភ្នែកព្រឹកឡើងដឹងថាបាននៅរស់មួយថ្ងៃទៀតប៉ុណ្ណឹង គឺមានសេចក្តីសុខគ្រប់គ្រាន់ណាស់អត់ចាំបាច់เตรียมទាអីទៀតទេឲ្យតែបានជីវិតនៅរស់ប៉ុណ្ណឹងនឹងឯងទៅដោយរឿងលោកជាថៃដែលពេទ្យជីវៈកោមារភ័ត្រ រាប់ព្យាបាលថាអាចជាបាននេះប៉ុន្តែគាត់គាត់មិនមែនធម្មតាទេគាត់គាត់ភ័យណាព្រោះពេទ្យល្បីពេទ្យក្នុងក្នុងជពូទ្វីបហ្នឹងដែលប្រចាំអាចារ្យពិសាប៉ាម៉ោកហ្នឹងល្បីប្រចាំទៅ គ្រប់ទិសថាគាត់នៅតែ7ថ្ងៃទៀតទេស្លាប់ហើយពេទ្យមួយទៀតថាអីតែ5ថ្ងៃច្បាស់ហ្មង ពិនិត្យជំងឺរោគហ្នឹងទៅហើយមិនមែនដូចយើងធម្មតាទេណាយើងធម្មតាគ្រាន់តែគិតថាយើងនឹងស្លាប់ប៉ុន្តែមិនដឹងកាលទេណែអាដែលដឹងថាមួយខែពីរខែឬក៏4 5ថ្ងៃទៀតស្លាប់នេះណាមិនមែនចិត្តយើងធម្មតាអញ្ចេះទេណាព្រឹងតែឃើញមុខណាណាណាយំណាអឡោះអាល័យនឹកសំណោះសំណោកកណាសភាពនៃចិត្តនឹងគឺថាតក់ស្លុតចំពោះសេចក្តីស្លាប់នឹងណា តែយើងអត់បានអប់រំប្រកម្មដ្ឋាននោះដោយលោកសិទ្ធិនឹងចឹងដល់ទៅត្រឡប់មកថាពេទ្យជីវកោមារផាត់នឹងអាច មើលគាត់ជាបាន ថាគាត់អគាត់អមែនតេនចឹងអក្រៃលេងមែនតេនទៅប៉ុណ្ណាដោយគាត់អំណាចដែលគាត់អគាត់ថាឲ្យតែលោកគ្រូពេទ្យមើលខ្ញុំជា ខ្ញុំប្រគល់ទ្រព្យសម្បត្តិទាំងអស់ជូនលោកគ្រូពេទ្យហើយខ្ញុំក្រំតែថាសុំរស់ដោយសារលោកគ្រូពេទ្យ នៅបំរើលោកគ្រូពេទ្យណែអំណាចដែលដែលតក់ស្លុតនឹងសេចក្តីស្លាប់ណាហើយយើងថាមិនដល់ប៉ុណ្ណឹងក៏ក៏ទៅតាមនឹងទៅចោះក៏ប៉ុន្តែយើងព្រមលះបង់ទ្រព្យសម្បត្តិដើម្បីជាបាលជំងឺរោគាហ្នឹងតែដែលយើងនៅសង្ឃឹមថាអាចមើលឲ្យជាបានណានឹងឯង100000ដុល្លារ20000អី ក៏មើលដែររោគថ្លើមរោគមហារាជអីអីហ្នឹងដំណាក់ការម៉ានម៉ានអីចិត្តតែមើលទៅនឹងឯងក្រិនថ្លើមអីត្រូវដូរថ្លើមអីក៏ដូរចំណាយប្រាក់កាសសិតតែម៉ឺនម៉ឺនដើម្បីយើងបានជីវិតរស់ នៅនឹងឯងទៅហើយទីបំផុតក៏ត្រូវចែកឋានទៅនឹងមិនអាចថា យើងចិត្តតែរស់នៅ បានទៅទេ ដូច្នេះខ្ញុំកណាលើកឡើងនេះ ដើម្បីបញ្ជាក់ឲ្យឃើញថាកាលណាបើយើងមានមរណសតិយើងមិនមិនសង្ឃឹមរស់វែងឆ្ងាយអីទៅអញ្ចឹងទៅអញ្ចឹងទៅក្រំតែថាឥឡូវហ្នឹងយើង នៅបានរស់ យើងឃើញតម្លៃជីវិតនឹងសំខាន់ណាស់ឃើញឃើញតម្លៃជីវិតដ៏សំខាន់ទៅ យើងអត់ខ្ជិះខ្ជាយទេយើងអត់ខ្ជិះខ្ជាយយើងប្រើប្រាស់ ក្នុងទានសិលភាវនានឹងឲ្យមានប្រយោជន៍ជាយ៉ាងសំខាន់ហើយយើងអត់មានទៀមទាអ្វីពីអ្នកដតីទេយើងមានតែគិតថា យើងយើងជូនអីយើងឲ្យអីឬក៏ថា មានអីសំរុំប្រកេនដល់ប្រសង់ទៀតព្រោះយើងនឹងត្រូវចោលរបស់នឹងទៅយ៉ាងឆាប់ឆាប់ទេកំណាច់នឹងចោលទៅ យើងសម្រេចទៅជាប៉ុនសម្រេចទៅជាទៀនទៅ ហំកម្មសិលបានយ៉ាងល្អទៅទៀត ច្បាប់ធัวទៀតអានេះឯងដែលយើងឃើញតម្លៃនៃជីវិតនឹងឯងថ្លៃដោយបងប្អូនកូនចៅអីគ្នានៅក្មេងនៅអីចឹងណានឹងឯងដឹងថាស្លាប់មិនដឹងកាលយូរហើយក៏ខំសបាយទៅវាខ្ជិះខ្ជាយពេលវេលាហ្នឹងមិនសូវជាព្រឹកព្រៀនអីដើម្បីធ្វើឲ្យមាន តម្លៃក្នុងមួយថ្ងៃមួយថ្ងៃហ្នឹងទេរកការសបាយការរីករាយអីចឹងទៅ តែបើមានមរណសតិណា គឺសំខាន់ផ្លូវចិត្តយើងអត់អត់មានអ្នកណា សម្រាប់យើងស្អប់ទេឲ្យតែយើងបាននៅរស់នឹងយើងអរគុណប៉ុនណាដែលបានឲ្យយើងរស់អរគុណជីវិតហ្នឹងឯងដែលបានឲ្យយើងនៅធ្វើប៉ុនហ្នឹងបើប៉ុណ្ណឹងយើងមានអ្នកណាដែលសម្រាប់ឲ្យយើងខឹងស្អប់អីទៀតវាអត់មានឲ្យតែយើងបាននៅរបស់ដែលសំខាន់គឺជីវិតរស់នៅហើយយើងមានទានសិលភាវនានេះណាការដែលយើង មកឲ្យសេចក្តីសំខាន់ត្រង់របស់ដែលយើងមាននេះដល់អញ្ចឹងទៅសភាពនៃចិត្តនេះវាមានសេចក្តីសុខបានច្រើនមិនមែនរវល់តែភ័យខ្លាចចំពោះសេចក្តីស្លាប់កើតទុកទេណានឹងឯងក្រន់តែមានសេចក្តីសង្វេគចំពោះជីវិតដែលមិនបានវែងឆ្ងាយយឺនយូរអីចឹងទៅមិនដល់100ឆ្នាំ ហើយអាចស្លាប់នៅខាងអាយនៃអាយុខៃហ្នឹង50 60អីហ្នឹងជំងឺដឹងឯណៃនៃអីសប្ងៃហ្នឹងសម្បើមណាស់ពេទ្យមើលជាខ្លះមិនជា ខ្លះអីចឹងទៅលើសគោះពេលវេលាអីចឹងមើលមិនជាបាត់បង់ជីវិត គឺសង្វេគប៉ុន្តែដល់តែយើងបានដឹងខ្លួនមុនអញ្ចឹងណា មួយថ្ងៃមួយថ្ងៃ សំខាន់សម្រាប់យើងណាស់ឲ្យតែបានបើកភ្នែកឡើងឃើញពន្លឺថ្ងៃព្រះអាទិត្យរះឃើញមុខបងប្អូនកូនចៅប៉ុណ្ណឹងយើងមានសេចក្តីសុខដើម្បីនឹងថាធ្វើសេចក្តីល្អយ៉ាងណាជាមួយនឹងអ្នកទាំងអស់គ្នានឹងវាវាអត់មានគំនិតដែលគិតខឹងស្អប់អីទៅរកណានាណានាទេឲ្យតែមរណសតិចុះចូលដល់ប្រកម្មដ្ឋានទាំងអានឹងគឺភាពនៃចិត្តស្ងប់ សេចក្តី សវណ្ណក្នុងជីវិតសេចក្តីសវណ្ណទៅនៅក្នុងលៀបសការៈការសរសើរការគោរពប្រាប់អានការលើកតម្កើងអីអីហ្នឹងមិនមិនចាំបាច់អ្វីអ្វីទាំងអស់ហ្នឹងទេឲ្យ តែមានជីវិតនៅរស់ជីវិតដែលនៅរស់ហ្នឹងវា សំខាន់ជាងអ្វីអ្វីទៀតទាំងអស់ហ្នឹងណា បើដូចលេខលោកសេដ្ឋីគាត់សុកចិត្តលះបង់សម្បត្តិសេដ្ឋីឲ្យតែគាត់បាននៅរស់អញ្ចឹងអាសម្បត្តិដែលនៅរស់នោះវាសំខាន់ណាស់ដល់ទៅយើងបាននៅរស់ហើយយើងមានមួម៉ៅក្តៅក្រហាយរឿងអីទៀតណែដែលមនុស្សយើងលំបាករស់សេចក្តីសុខឲ្យខ្លួនឯងហ្នឹងមកពីចង់បាននេះចង់បាននោះចង់បាននេះគឺថាមានខ្លួនឯងហើយហ្នឹងវាអត់គ្រប់ហ៎ មិនអាចរស់នៅជាសុខជាមួយនឹងខ្លួនឯងបានជាមួយនឹងទានសិលភាវនាហ្នឹងណាដល់អញ្ចឹងទៅវាពិបាករស់សេចក្តីសុខពីព្រោះក្នុងលោកហ្នឹងវាមានចេះតែផ្កប់ចិត្តយើងអីមិនយើងចេះតែចង់បានបានឯណាឲ្យតែបងប្អូនកូនចៅយល់ថាណែក្នុងលោកនេះណាមិនយើងចិត្តតែចង់បានបានតាមចិត្តទេឲ្យតែយល់ប្រប៉ុណ្ណឹងក៏ជាសេចក្តីសុខហើយស្រេច ការយល់ត្រូវនឹងណាមានតម្លៃធ្វើឲ្យយើងមានសេចក្តីសុខត្រង់ដែល ថា ការពិតនៃជីវិតនឹងអ្វីអ្វីគេត្រឹមត្រូវតាមហេតុតាមបច្ច័យរបស់គេមិននៅលើដាណាដាណាចិត្តទៅទៀមទាបានទេ វាអត់មានជាហេតុជាឋានៈដែលអាចប្រព្រឹត្តទៅបានដាណាចង់បានអីបាននឹងអញ្ចឹងធ្វើម៉េចទៅវាវាអត់វាអត់ត្រឹមត្រូវអ្នកដូចអ្នកអ្នកខ្លះថា ចង់បានក្តៅហាលអោហាលខោអាវឲ្យឆាប់ស្ងួតប្រញាប់អ្នកខ្លះថាចង់បានឲ្យតិចសទុំដើរផ្លូវហើយអញ្ចឹងទៅធ្វើម៉េចទៅព្រះអាទិត្យនឹងស្កប់ដដាទៅរបៀបអញ្ចឹងទេម្នាក់ចង់ចេះម្នាក់ចង់ចោះក្នុងរបស់តែមួយហ្នឹងតើស្កប់ដដាទៅ ដូច្នេះវាអត់មានជារឿងផ្កប់ណាណាទេប៉ុន្តែក្នុងលោកនឹងមានហេតុយ៉ាងណា រមែងប្រព្រឹត្តទៅតាមហេតុយ៉ាងនោះដល់ទៅពុទ្ធបរិស័ទយើងយល់ដឹងអញ្ចឹងទៅ យើងមិនចេះតែเตรียมទេអ្វីៗតាមចំណងទេយើងចាត់ទុកថា ចំណងនេះនាំឲ្យយើងលំបាកមកវត្តសង្សារមកហើយឥឡូវយើងសិក្សាធម៌របស់ព្រះអង្គយើងមករៀនថ្នាក់បរិញ្ញា ដែលចូលទៅដឹងការពិតក្នុងលោកហ្នឹងយ៉ាងម៉េចយ៉ាងម៉េចយ៉ាងម៉េចយើងរៀនពីព្រះអង្គមកសង្កេតពិនិត្យឲ្យឃើញការពិតក្នុងលោកធ្វើឲ្យយើងសុខចិត្តលោកនឹងយ៉ាងម៉េចយើងសុខចិត្តអញ្ចឹងលោកនឹងយ៉ាងម៉េចយើងសុខចិត្តអញ្ចឹងយើងមិនចាំបាច់ឲ្យពិភពលោកនឹងមកផ្គប់ចិត្តយើងទេតែយើងអប់រំចិត្តរបស់យើងឲ្យត្រូវទៅតាមទភាពនៃលោកទៅវិញ មានអនិច្ចសញ្ញា មានទុក្ខសញ្ញាមានអនត្តសញ្ញាទៅតាមសេចក្តីពិតរបស់លោកនេះឯងទាំងដែលជាសេចក្តីសុខដែលជានេកមៈសុខវិវេកសុខឧបសមៈសុខសម្ពោធិសុខដែលជាសេចក្តីសុខមិនមិនក៏បីឲ្យយើងខ្លាចដូចជាកាមសុខក្នុងโลกទេកាមសុខក្នុងโลกដូចទឹកខ្មុំលាយដោយឆ្នាំពឹសរបស់តែមួយហ្នឹងណាឲ្យយើងសុខ ហើយក៏ឲ្យយើងយំយែកស្រែកទួញដោយសារតែរបស់មួយហ្នឹងមកមុខហ្នឹងនឹងឯងមើលមើលវាកាចអញ្ចឹងយើងស្មានតែឲ្យយើងសុខស្រួលរហូតមានអីរបស់មួយនឹងឯងចឹងរបស់តាដែលនឹងឯងរបស់ដែលយើងពេញចិត្តនឹងឯងរបស់ដែលយើងសប្បាយជាមួយនឹងឯងបើកុំមានរបស់នឹងយើងអត់មានទុកលំបាកលហេមលហាមចឹងទេប៉ុន្តែមើលមើលដោយសារតែយើងជាប់ជាពាក់ចិត្តទៅហើយក៏ អាចមានការប្រព្រឹត្តតោះខុសកំឆ្គងអីជាមួយ នឹងរបស់នឹងណាទីបំផុតទទួលលទ្ធផលដូចយើងបរិភោគទឹកខ្មុំលាយដោយឆ្នាំពឹសអញ្ចឹងនឹងឯងឬក៏ដូចជាប្រវត្តិប្រវាប់ទៅបរិភោគត្រីស្លាក់ឆ្អឹងអញ្ចឹងនឹងឯងយើងចេះហ៎ចេះបេះឆ្អឹងត្រីមិនឲ្យស្លាក់នឹងឯងអ្វីអ្វីដែលយើងបរិភោគខ្សែផ្សោយអារម្មណ៍ក្នុងលោកណាតលតែយើងឆ្លាត គឺថាចេះបេះស្អីដែលវាជាហេតុនៃសេចក្តីទុកនោះអាឆ្អឹងត្រីហ្នឹងយើងចេះបេះចេះដកដោយសេចក្តីមិនប្រមាទដោយការប្រយ័ត្នប្រយែងអាហ្នឹងឯងយើងចិត្តក្រូចពោះស័ព្ទមួយច្បាច់ឲ្យពូចោះក្បាលហ្នឹងបើចូលក្របយើងចេះបលិចក្របនឹងព្រោះចេញមិនលេបក្របនឹងទេអានឹងឯងអានឹងគឺយើងចេះហើយណា ណែអ្វីអ្វីដែលយើងត្រេកអររីករាយរបស់ដែលជាទីស្រឡាញ់ជាទីពេញចិត្តខ្សែផ្សោយចក្តីសុខនឹងគឺត្រូវតែត្រួតត្រាពិនិត្យឲ្យមែនទែនណាអ្វីដែលវាតេតិនទៅ នៅក្នុងហេតុនៃចក្តីទុកគឺត្រូវតែខ្ជាក់ចេញមិនណាខ្ជាក់ចេញដោយក្របក្រូចចឹងទៅនឹងឯងតែបើមិនចឹងទេគឺយើង នឹងនឹងទុកដោយសារតែរបស់ដែលយើងសបាយនឹងឯងយើងត្រេកអរយើងពេញចិត្តនឹងឯងរឿងតែមួយរបស់ តែមួយហ្នឹងវាជាអាវុធមុខពីរដោយឆ្នាំពេទ្យយើងលេបទៅចឹងតែអូបាត់ក្តៅខ្លួនអីប៉ុន្តែវាទៅដូចថាលលាកកាពះអីចឹងទៅក៏មានឆ្នាំខ្លះអីចឹងទៅណាហើយខ្លះក៏វាទៅធ្វើឲ្យខូចថ្លើមអីចឹងទៅក៏មាននឹងឯងនឹងឯងឆ្នាំ វីតាមីនកម្លាំងអីក៏ពិតមែនប៉ុន្តែអាខ្លះវាជូរវាអីទៅវាធ្វើឲ្យឈឺផ្សាកាពះពោះវៀនទៅអីអីចឹងទៅហើយឆ្នាំខ្លះក៏ជារោគរមាស់អីអីចឹងមែនប៉ុន្តែវាទៅធ្វើឲ្យពុកឆ្អឹងអីណាយនោះទៅវិញទៅដោយអាឆ្នាំចាក់ឈឺស្លាក់ដៃស្លាក់ជើងអីហ្នឹងនឹងឯងពេទ្យខ្លាចណាអាពួកហ្នឹងពីព្រោះថាវាទៅធ្វើឲ្យពុកឆ្អឹងខូចសុខភាពអីអីចឹងទៅ នឹងឯងត្រំតែគេហ៊ានចាក់មួយមួយហ្នឹងគឺខ្លាចណាស់អាហ្នឹងបានថាអាវុធមុខពីរហ្នឹងអាហ្នឹងហើយយើងសប្ងៃយើងខ្លាចគីមីណាបន្លែផ្លែឈើអីសពគ្រប់ទាំងអស់ហ្នឹងបានស្វាយបានជែកបានអីយកមកជូនលោកគ្រូថានេះដើមខ្ញុំអត់មានគីមីទេហើយចឹងទៅគណាហ្នឹងគឺចង់ឲ្យដឹងថារបស់ហ្នឹង ល្អអីអីអញ្ចឹងគឺយើងខ្លាចគីមីនឹងចំណាន លើកនឹងជាឧទាហរណ៍ដើម្បីឲ្យយើងថាអ្វីអ្វីដែលយើងត្រូវប្រយ័ត្នប្រយែងគឺអ្វីដែលយើងនឹងឃើញរូបតាមផ្លូវភ្នែកឬសំឡេងធំក្លិនដងរសដងផាត់ថាពៈនឹងឯងចឹងកណាហ្នឹងណាដែលសេចក្តីស្រឡាញ់ហ្នឹងដែលយើងចេះស្រឡាញ់មិនមិនពូកែមិនពូកែក្នុងការស្រឡាញ់ វាទៅជាស្អប់ខ្លួនឯងចឹងក៏ណាលើកឧទាហរណ៍ងាយងាយដូចជានន់ដែលមាននប់អីចឹងមើលស្រឡាញ់បុលវណ្ណាតាំងពីមិនតាន់បួសបួសហើយមិនរងាប់ចិត្តថងតនាងបួសហើយនឹងឯងកាប់ចិត្តទៅរួអ្នកដតីផ្សេងទៅស្ដីដណ្ដឹងរៀបការអីទៅអត់ទេគេថាធ្វើម៉េចឲ្យតែបានមកប៉ះពាល់បុលវណ្ណានឹងចឹងឃើញទេអានឹងឯងដែលថា ចេះស្រឡាញ់អ្នកដតីប៉ុន្តែអត់ចេះស្រឡាញ់ខ្លួនឯងណាតាមពិតយើងស្រឡាញ់ខ្លួនឯងណាស់ណាគ្រាន់តែយើងមិនពូកែស្រឡាញ់ព្រះអង្គត្រាស់ថាអតានញ្ជេតយ៉ាងជាញារៈខៃយនាំងសុរៈកេតាំងតណ្ណអញ្ញតរាំងយមំបដិជាកេយបណ្ឌិតោណោ ថាបើបុគ្គលដឹងតែខ្លួនឯងជាទីស្រឡាញ់ក៏បីរក្សាខ្លួននឹងឲ្យជាការរក្សាដ៏ល្អគឺស្ងួនគ្រងរក្សាកាយវិចាចិត្តឲ្យសុខឲ្យស្ងប់ឲ្យឃ្លាតឆ្ងាយអំពីโลกនេះសេចក្តីស្ងប់ស្ងាត់របស់អ្នកដែលត្រេកអរក្នុងទីស្ងាត់ជាអ្នកមានធัวបានស្ដាប់ហើយពិចារណាឃើញនៅធัวនាំមកនៅសេចក្តីសុខគឺស្ងប់ស្ងាត់ដោយការប្រព្រឹត្តសុចរិតធัวស្មើអញ្ចឹងទៅអានឹងដែលថាស្រឡាញ់ខ្លួនអប់រំលោកយៈកុសល ចម្រើនដល់លោកកតរៈនឹង ក៏ប៉ុន្តែដល់ទៅយើងមិនចេះស្រឡាញ់ខ្លួនឯងអញ្ចឹងវាទៅជាស្អប់ខ្លួនឯងទៅដូចជានន្ទមេនុបនឹង ដែលបានបន្ទុះចំពោះបលវណ្ណាហើយមើលបាបកម្មនឹងធ្ងន់ណាស់បន្ទុះបន្ទុះសរាយចំពោះអគ្គសាវិការរបស់ព្រះរាមាប្រភាទៀតបាបនឹងធ្ងន់រហូតដល់ទៅផែនដីទ្រួមិនរួចហ្នឹងឯងបើកចន្លោះ បើកនឹងបើករហូតដល់អវិជ័យនរៈភ្លើងនរៈចេញមកចាប់ទាញគួចយកទៅហ្មងចឹងកណាដែលយើងហៅផែនដីស្រូបមិនមែនគ្រាន់តែរំជួយផែនដីអីធម្មតាដោយយើងសប្ងៃទេចឹងហ្នឹងវាមានលក្ខណៈខុសគ្នាអញ្ចឹងនឹងឯងអានេះគេហៅថាចេះស្រឡាញ់អ្នកដតីប៉ុន្តែ អត់ចេះស្រឡាញ់ខ្លួនឯងចឹងយើងឲ្យតែចេះស្រឡាញ់ខ្លួនឯងឲ្យច្បាស់ម្នាក់ឯងចឹងទៅទោះជាអ្នកដតីណាឈប់ស្រឡាញ់យើងក៏យើងអត់កើតទុកដែរព្រោះយើងពូកែក្នុងការស្រឡាញ់ខ្លួនឯងមាន ខ្លួនឯងជាទីពឹង សម្រាប់លោកនេះនិង សម្រាប់បរលោកដល់អញ្ចឹងទៅគឺយើងបាននៅទីពឹងដល់ប្រសើរ ដោយព្រះអង្គសម្ដែងចំពោះមេត្តារបស់ព្រះកុមារកសបៈអញ្ចឹងនឹងឯងទៅតែអត្តាហេអត្តណោនាថោហ្នឹងយើងចេះហើយអានឹងប្ររពចំពោះមេត្តារបស់ព្រះកុមារកសបៈហ្នឹងគឺស្រឡាញ់កូនហ្នឹងគឺណាស្រឡាញ់កូនហ្នឹងគឺស្រឡាញ់អានឹងក្នុងនាមជាកូនផងមើលមើលទាំងហើយប្រកែលះបងណាលះបងឪពុកម្ដាយមកបួស សុំឪពុកម្ដាយតាំងតែពីនៅក្មេងមកឪពុកម្ដាយមិនឲ្យបួសក៏ចងចំណងផ្ទះទៅមានស្វាមីទៅដល់ទៅពេលមិនទៅសបាយរីករាយក្នុងមហោស្រពប្រចាំនគរអីអីចឹងទៅស្វាមីសាកសួរទៅថានឿយណាយនឹងជីវិតហ្នឹងណាដល់ចឹងទៅប្តីថាអញ្ចឹងមិនក៏ អូនឯងមិនបួសតែហ្មងទៅតែបើប្តីឲ្យបួសខ្ញុំបួសឲ្យត្រេកអរណាអរគុណស្វែងគុំប្តីប្តីឲ្យបួសសុបាយមែនទែនគេណានេះខ្ញុំមិនណាចង់លើកថាលះបង់ឪពុកម្ដាយក៏បានលះបង់ស្វាមីក៏បានប៉ុន្តែវាមានវាមានមានគោទាំងមានគោដោយអត់ អត់បានដឹងភ្លាមភ្លាមបញ្ញាប់ទៅបួសហ្នឹងដល់បួសទៅស្រាប់តែបានដឹងថាមានគួរហ្នឹងប៉ុន្តែមិនមិនចាក់សិក្ខាបទមកវិញឯងស្រឡាញ់ណាស់ឡាញ់ហើយសិលបរិសុទ្ធទេតាហ្នឹងមានមួយហ្នឹងមានភិក្ខុណីហ្នឹងប្រសូតបុតទាំងភិក្ខុណីហ្នឹងណានឹងឯងបានបរិជាបាទបសេនតិយកមកចិញ្ចឹមទៅហើយក៏ឲ្យបួសក្នុងសាសនាហ្នឹងទៅនិយាយពីនឹកកូនទៀតលះបង់ ម៉ែឪបានលះបង់ប្តីបានដល់តែកូនចេញពីផ្ទៃលះមិនបានហ្មងចឹងលះមិនបានគឺថានឹកឃើញកូនហូរទឹកភ្នែករហូតទាំងជាង10ឆ្នាំនឹកឃើញកូនយំមិនដែលបានជួបសោះដល់តែពេលនិមន្តបិណ្ឌគេប្រាប់ថានឹងកូនណែដោយអំណាចថាកូនចេញពីពោះម៉ែចេញពីផ្ទៃតែមិនមែនមនុស្សធម្មតាទេណាកូនចេញពីទីហ្នឹងទោះជាមិនដែលបានជួបស្ទុះទៅហ្មង ទុះទៅរោអោបហ្មងណាកូនណាវាតាកជើងដួលទៅហើយកូនជាព្រះអរហន្តបាទហើយក៏នឹកឃើញដើម្បីជួយម្ដាយនឹងបើនិយាយពាក្យអែមល្ហែមទៅម្ដាយជាប់ចិត្តនៅនឹងហើយហើយក៏ពោលពាក្យដូចថារឹងប៉ឹងតិចទៅណាហ្នឹងឯងថាញោមមកបួសហើយនៅតែកាប់ចិត្តពីកូនបាននិយាយបង្ើយចឹងហ្មងចឹង គឺថាហឹងតិចហ្មងតែវាមិននឹកថាកូននិយាយអញ្ចឹងណាឯងនឹងនឹកតែកូនកូនហ្នឹងរាប់តែកូននិយាយអញ្ចឹងហឹងក្រែងលោកខ្លួនឯងស្ដាប់ច្រឡំសុំឲ្យលោកកូនថាម្ដងទៀតថាទៅអញ្ចឹងគឺថាតោមនោះយ៉ាង ខ្លាំងទៅតែហ្មងតែណាញោមបួសហើយកាត់ចិត្តមិនបានទីកូនខំប្រឹងក្រោកឡើងអត់អត់មើលមុខកូនកើតទេលេងលេងមើលកើតដែរគឺថាអន់ចិត្តដាក់ភ្នែកចុះ អោនមុខចុះដើរទៅទេសតារត់ដួលមកសន្ធឹងមិននមមទេរត់បើលឿនដួលកាប់មុខណាហើយខំក្រោកឡើងទៅទេសតាបែរមុខចេញតោមនោះយ៉ាងខ្លាំងតែប៉ុន្តែណាតោមនោះហ្នឹងវាឆាប់រសាយតែថាលោភៈងាយទេ លោភៈហ្នឹងគឺថាវាស្វិតណាស់តែតោសៈវាឆាប់មកពិចារណាពិចារណាទៅទៅ ពីពេលបណ្ឌបាតមកទល់ពេលល្ងាចស្មើហ្នឹងណា រសាយអស់ចឹងរសាយត្រង់ដែលថាសូម្បីតែកូនដែលជាទីស្រឡាញ់វណ្ណឹងក៏យើងមិនអាចនឹងហួងហែងបានតើក្នុងលោកនឹងមានស្អីទៀតទៅមិនត្រឹមតែរសាយប៉ុណ្្នឹងទេវិបស្សនាលះបង់អ្វីអ្វីទាំងអស់សម្រាប់ព្រះរហ័តទៅជាព្រះរហន្តតីមួយអង្គល្ងាចនឹងទៅតែ នឹងបានព្រះអង្គសម្ដែងថាមានខ្លួនឯងជាទីពឹងនឹងគឺអញ្ចឹងចឹងគឺលោកិយៈកុសលនិងលោកកតរៈកុសលនឹងឯងចឹងបានក្នុងសេចក្តីនឹងថាយើងចេះស្រឡាញ់អ្នកដតីក៏ឲ្យយើងពូកែស្រឡាញ់ផងទៅដូចថាយើងដូរដូរពីលោភៈមកជាមេត្តាទៅភរិយាស្វាមីអីហ្នឹងចម្រើនមេត្តាដល់គ្នានឹងគ្នាឲ្យច្រើនទៅព្រោះធម្មតាទីយើងស្រឡាញ់អ្នកណាយើងចង់ឲ្យអ្នកនឹងបានសុខហើយ ហើយដល់តែយើងមានសមាទិដ្ឋិយើងដឹងថាសេចក្តីសុខគឺកើតមកពីបុណ្យដល់អញ្ចឹងយើងបបួលគ្នាធ្វើបុណ្យអានឹងឯងដែលយើងចេះស្រឡាញ់យើងចេះស្រឡាញ់អ្នកដតីចេះរសាអ្នកដតីក៏ឈ្មោះថាយើងចេះរសាខ្លួនឯងដែរដោយគុណម្ចាស់គង់នៅក្នុងពភ្នោះអីអញ្ចឹងនឹងឯងបើថាស្រឡាញ់ណាប្អូនស្រីចឹងទៅស្រឡាញ់ហើយប៉ុន្តែធម្មតា ដល់យើងស្រឡាញ់យើងតែងតែបំណងប្រាថ្នាឲ្យអ្នកដែលយើងស្រឡាញ់នឹងបានសុខដល់ទៅអញ្ចឹងណែសមាធិធិនេះយើងយកមកប្រើដែលយើងប្រើអញ្ចឹងចុះថាអ្នកដែលបានសុខតល់តែថាមានទានមានសិលរក្សាសិល5ទៅអាចរក្សាអបោសុតបានរក្សាទៅមនាលប្អូនស្រីចឹងទៅណានឹងឯងអានឹងបានបានសុខអានឹងដែលយើង ចេះស្រឡាញ់ដើម្បីឲ្យអ្នករតីបានសុខតល់តែសាងហេតុនៃសេចក្តីល្អ ហើយបើថាវាប្រព្រឹត្តទៅដោយលោភៈទេអានឹងដូចបបួលគ្នា ធ្លាក់ជ្រោះអញ្ចឹងអញ្ចឹងនឹងឯងមិនមិនមិនចំជារឿងស្រឡាញ់ទេអានឹងចូលទៅរឿងស្អប់គ្នាវិញបបួលគ្នាទៅរកសេចក្តីទុកនឹងឯងនាំគ្នាសាងកម្លាំងចិត្តដើម្បីថា យើងទៅតាម ព្រះមច្ចរិយធម៌គុណចាស់គង់នៅក្នុងពពនោះសិលសមាធិបញ្ញានេះ គឺថាសាងសេចក្តីស្រឡាញ់ក្នុង ក្នុងសិលសមាធិបញ្ញា ត្រេកអរនឹងការអស់ទៅនៃ នៃវដ្តសង្សារតណ្ហខយៈរតោហោតិសម្មាសម្ពុទ្ធសាវកោសាវករបស់ព្រះសម្មាសម្ពុទ្ធត្រេកអរនឹងការអស់ទៅ នៃតណ្ហា គឺត្រេកអរនឹងព្រះនិព្វាន នឹងឯងឲ្យបងប្អូនកូនចៅទាំងអស់កំណត់ដឹងថាអ្វីដែលយើងស្រឡាញ់ត្រូវការប្រាថ្នានឹងមិនមែនអរិយមគ្គទេនឹងឯងដូចបរាចាដែលស្រឡាញ់បរោះអ្នកបំរើឪពុកនៅនឹងផ្ទះហ្នឹងកម្លាំងនៃសេចក្តីស្រឡាញ់ហ្នឹងសុកចិត្តរត់ចោលផ្ទះបានតែមិនមែនមិនមែនកម្លាំងតិចតួចទេណាមុខមាត់ម៉ែឪសិទ្ធិក្រុងសាវត្ថីហ្នឹង នឹងឯងហើយផ្ទះសំបែងវាមានប្រាសាទណាហើយកម្លាំងនៃសេចក្តីស្រឡាញ់នឹងប៉ុណ្ណា ដែលអាចរត់ចេញពីផ្ទះបានកម្លាំងខ្លាំងណាស់វាគ្រាន់តែថាបរោះនឹងមិនមែនជាអរិយមគ្គมันអាចនាំបដាចានឹងឲ្យបានរួចផុតចាកទុកត្រូវលំបាកដំបិនត្រឡប់មកដោយសារបនិស័យមាន បានជួបព្រះអង្គទៅតើបានសាងពភ្នោះទៅនឹងហើយខ្ញុំមិនណាលើកឡើងនឹង គ្រាន់តែចង់ដូរមកថា យើងសាងកម្លាំងនៃសេចក្តី ស្រឡាញ់សិល សមាធិបញ្ញានឹងកម្លាំងនៃសេចក្តីស្រឡាញ់សិលមិនធម្មតាទេព្រោះយើងគិតមើលកម្លាំងសិលហើយនឹងដូចដូចជាបរោះអ្នកបំរើក្នុងផ្ទះរបស់នាងបដាចាឬក៏មេត្តារបស់មហាបណ្ឌកៈចូលៈបណ្ឌកៈអីនៅក្នុងក្រុងរាជក្រឹសរឿងដូចគ្នាអញ្ចឹងនឹងឯងហ្នឹង ហើយមើលមើលបរោះដែលដែលជាទីស្រឡាញ់ជាទីពេញចិត្តរបស់យើងហ្នឹងដែលយើងសុកចិត្តរត់ចោលផ្ទះសំបែងរត់ចោលតំណាក់រត់ចោលវងតកូលហ្នឹងបរោះហ្នឹងហើយនឹងសិលទៅយើងយកមកព្រៀបផ្ទឹមអីឲ្យនៅ ចិត្តគ្នាមិនខ្មិចវាឆ្ងាយណាស់ព្រោះសិលសមាធិបញ្ញាប្រព្រឹត្តទៅដើម្បីព្រះនិព្វានហ្នឹងតើប្រពុតបានត្រាស់ណា បានមាន ដូច្នេះយើងសាងសេចក្តីស្រឡាញ់ហើយសេចក្តីស្រឡាញ់យើងនេះប្រសិជ្ជៈទោសទៀតព្រោះជាសេចក្តីស្រឡាញ់ដោយកុសលឆន្ទៈមិនមែនតណ្ហាឆន្ទៈទេដូច្នេះ សេចក្តីស្រឡាញ់ប្រសិជ្ជៈទោសនឹងគឺរឿងល្អសម្រាប់ជីវិតយើងតែហើយអត់មានរឿងដែលយើងត្រូវកើតទុកសោកសៅក្តៅក្រហាយស្ដាយក្រោយឬខ្មាស់អ្នកដតីអីទេកុសលឆន្ទៈយើងពេញចិត្តក្នុងសិលហើយសិលធានានាំយើងចេញអំពីលោកនេះដោយមិនចាំបាច់ឲ្យយើងលំបាកលហេមលហាមត្រឡប់មករកភព3មករកដែនដីមច្ចរាជវិញទេសិលសមាធិបញ្ញាធានាថានាំឲ្យយើងបានដល់ព្រះនិព្វានជាទីបំផុតទុក មិនក៏យើងមិនរត់តាមសិលទៅវិញ បើណានឹងឯងដូច្នេះអានេះខ្ញុំណាចង់និយាយពីរឿងទីពឹងខ្លួនឯងហ្នឹងសិលហ្នឹងគឺសិលខ្លួនយើងមិនមែនសិលអ្នកតីណាសមាធិបញ្ញាខ្លួនយើងនេះឯងទេដែលឈ្មោះថាយើងមានខ្លួនឯងជាទីពឹងអញ្ចឹងយើង កាត់បន្ថយការដែលយើងត្រូវការប្រាថ្នាទៀមទាអ្វីអ្វីពីអ្នកដតីទៅច្រើនណានឹងឯងភិយាស្វាមីអីហ្នឹងយើងកុំចិត្តតែទៀមទាអាភាពសម្បូរបែបថាល្អណាស់ សាមីត្រូវធ្វើចេះចេះចេះដាក់យើងភរិយាត្រូវធ្វើចេះចេះហើយយើងទៀមទាពេកទៅវានាំឲ្យយើង មានសេចក្តីទុកទៅវិញទេចឹងយើងសិតតែចង់បានសុខប៉ុន្តែញាតិញោមពិនិត្យមើលពិចារណាមើលចង់បានសុខពេកទៅជាកើតទុកទៅវិញមកពីតែរឿងចង់ហ្នឹងតាមពិតសេចក្តីសុខគឺអាចសម្រេចបាន ដោយអំណាចសតិសម្បជញ្ញៈប្រាជ្ញាស្មារតីដែលយើង ចេះធ្វើរបស់ដែលយើងមានហើយនេះបច្ចុប្បន្ននេះឲ្យសំខាន់ជាទីបំផុតឲ្យមានតម្លៃសម្រាប់ជីវិតរបស់យើងតែប៉ុណ្ណឹងទៅវាគ្រប់គ្រាន់ហើយដូចជាថាបានជីវិតរស់នៅហើយយើង មានទានសិលភាវនាស្ដាប់ធัวទេសនាអានបត្រៃ3ដកអត្ថកថាទៅធ្វើភ្នែកយើងឲ្យមានតម្លៃសម្រាប់យើងនាំមកនៅបញ្ញាទៅធ្វើតិចយើងឲ្យវាសំខាន់សម្រាប់យើងនាំមកដោយការចេះដឹងទៅគ្រប់គ្រងកាយវិការដោយសិលទៅអប់រំចិត្តរបស់យើងតែប៉ុណ្ណឹងទៅអារបស់ដែលមានហ្នឹងយើងធ្វើឲ្យវាសំខាន់ទៅទៅចង់បានរបស់អត់នាំឲ្យទៅកើតទុកធ្វើអី របស់ដែលមាននឹងយើងប្រើប្រាស់ឲ្យល្អសំខាន់សម្រាប់ជីវិតរបស់យើងបន្តិចទៀតវាចោលទាំងអារបស់ដែលយើងមាននឹងទៅទៀតណាហើយអារបស់ដែលមានយើងមិនពេញចិត្តអត់បានសុខជាមួយហើយចង់បានអារបស់ដែលអត់ដល់ទៅអារបស់ដែលអត់អត់បានយើងកើតទុកទៀតយើងទៅនៅប្រឡោះកដាលហ្នឹងនឹងឯងអារបស់ដែលមានក៏មិនឲ្យបានសុខអារបស់ដែលចង់បានក៏មិនបានឲ្យសុខវានៅលហេមលហាមហ្នឹងចឹងទៅ ស្លាប់ទៅទាំងមិនដែលបានស្គាល់រសជាតិនៃការគ្រប់គ្រាន់យ៉ាងម៉េចទេគ្រប់គ្រាន់មិនមែននៅត្រង់មានបាន សម្បត្តិអីលហើបលហៈខាងក្រៅអីទៅទេណាគ្រប់គ្រាន់តាមផ្លូវចិត្តដែលយើងឃើញអ្វីអ្វីដែលដែលនៅមាន ក្នុងបច្ចុប្បន្នហ្នឹងហើយធ្វើឲ្យមានតម្លៃសម្រាប់ជីវិតរបស់យើងឲ្យបានជាទីពឹងព្រោះយើងរស់នៅសពថ្ងៃយើងធ្វើទានបានទេតើ អមិសទានអភិយទានធម្មទានដូចជារឿងអភិយទានការឲ្យអភ័យអញ្ចឹងនៅពេលដែលយើង ស្អប់អ្នកដទៃយើងកើតទុក្ខហ៎បើយើងឲ្យ អភ័យទៅយើង បានសេចក្តីសុខតាន់ពេលវេលាទាំងនឹងឯងកុំឲ្យដល់តែថ្នាក់ដែលយើងស្អប់អ្នកដទៃទៅជា ប្រទូកនឹងជីវិតខ្លួនឯងអានឹងយើងមានឆ្លាតឯណាទាំង នោះឆ្លាតអីទៅបៀតបៀនខ្លួនឯងឲ្យកើតទុកលហេមឡាមលហេមឡាមហ្នឹងនឹងឯងមនុស្សឆ្លាតគឺជាមនុស្សដែលចេះជួយខ្លួនឯងឲ្យរួចពីបាបមនុស្សឆ្លាតគឺជាមនុស្សដែលចេះជួយខ្លួនឯងឲ្យរួចអំពីសេចក្តីទុក្ខនឹងឯងមិនមិនឆ្លាតត្រង់ដែលថាប៉កែឆ្លោះឈ្នះគេ គឺអានឹងឆ្លាតមែនទេ មនុស្សដែលឆ្លាតគឺមិនឲ្យមានរឿងដែលត្រូវឆ្លោះប្រកែកតោះតេងនឹងកើតឡើងតែម្ដងទាំងគឺណានឹងឯងជាពិសេសគឺថាឈ្នះកិលេសក្នុងចិត្តសន្តាន របស់យើងអានឹងឯងដែលដែលឆ្លាតក្នុងអរិយវិន័យឆ្លាតនៅក្នុងព្រះសាសនានេះនឹងឯងអញ្ចឹងគឺថា ដូចជាក្នុងពិធីបន់នេះអញ្ចឹងតែកេណានុប្រទាននឹងចំទួមេត្តាហើយនេះ ដែលនឹករលឹកដល់បៃតានឹករលឹកដល់ស្វាមីនឹករលឹកដល់លោកតាហើយក៏សូមឲ្យលោកតាសូមឲ្យបៃតាសូមឲ្យស្វាមីនឹងឯងបានសេចក្តីសុខពិតមែនតែគាត់ចែកឋានទៅប៉ុន្តែឥឡូវនេះគឺគាត់មានជីវិតឥឡូវហ្នឹងគ្រាន់តែវាមិននៅជាមួយយើងតែប៉ុណ្ណឹងតែចុតិបដិសន្ធិហើយតែបដិសន្ធិមានជីវិតហ្នឹងឯងគឺបើយើងមានទេពចក្ខុឬក៏ បាននៅយថាកម្មោបកញ្ញានចឹងទៅគឺដឹងដឹងចុតិបដិសន្ធិហ្នឹងហើយតែមិនដឹងទេក៏ហីទៅព្រោះយើងមានសមាធិយល់ដឹងពីរឿងកម្មជាបច្ច័យហើយយើងក៏មានតេកិណានុបទាននេះឯងតែតេកិណានុបទានហ្នឹងគឺសំខាន់ណាស់ណាឲ្យតម្លៃក្នុងពុទ្ធសាសនានេះសំខាន់ណាស់ប្រកបដោយសមាធិយល់ត្រូវទៀតព្រោះយើងត្រូវ ម្យ៉ាងប្រកបដោយមេត្តាចិត្តដើម្បីឲ្យបុព្វការីជនញាតិរបស់យើងបានសុខដោយការឧទ្ទិសទានម្យ៉ាងគឺយើងយកប្រសង់ជាតេខេណៃបុគ្គលនឹងឯងដែលយើងលើកតម្កើងព្រះសាសនា ទំនុកបំរុងបច្ច័យ4ដែល ជាទេយវត្ថុសម្រាប់ឧទ្ទិសទៅតែប្រសង់អ្នកមានសិលត្រូវប្រើប្រាស់ត្រូវឆាន់នឹងឯងហើយដោយអំណាចសិលរបស់លោក រួមជាមួយនឹងការឧទ្ទិសទានរបស់យើងហ្នឹងឯងចឹងដែលសម្រេចទៅជាតេកេណានុបទានឲ្យតែញាតនឹងបាន ជ្រាបជាដំណឹងដឹងហើយអនុមោទនាទៅអាហ្នឹងគឺជាពុទ្ធដីកាណាព្រះអង្គសម្ដែងក្នុងអង្គត្រនិកាយបញ្ចកនិបាតអំពីរឿងទូនាទីរបស់បទ5ប្រការហ្នឹងហើយក្នុង ទូនាទីទី5ហ្នឹងគឺតេកេណានុបទាននឹងឯងចឹងនៅពេលដែលមេត្តាបិតាចែកឋានទៅហើយហ្នឹង ពុទ្ធដីកាដែលព្រះអង្គទ្រង់ប្រកាសសម្ដែងទាំងមិនមែនថាព្រះអង្គទ្រង់ក្រំតែណែនាំអីអីដើម្បីឲ្យមនុស្សទាំងឡាយធ្វើល្អរឿងខ្លះពិតរឿងខ្លះអត់ពិតមិនមែនទេណាកុំឲ្យមើលស្រាលមើលថោកព្រះពុទ្ធអង្គអញ្ចឹងណាបាបធ្ងន់ណាស់ណាកុំឲ្យថាដូចរឿងនរកប្រែតអីអីហ្នឹងគឺព្រះអង្គក្រំតែណែនាំអញ្ចឹងទៅឲ្យមនុស្សទាំងឡាយ ខ្លាចបាបទៅកុំឲ្យធ្វើអាក្រក់អីអីអញ្ចឹងវាគ្មាននរកគ្មានប្រែតអីណា អីអញ្ចឹង អានឹងយើងមើលស្រាលពពុទ្ធហើយពពុទ្ធព្រះអង្គនឹងអំណាចប្រហែលព្រះអង្គជាពពុទ្ធនឹងព្រះអង្គនិយាយកុហកឯងមើលមើលអានឹងឯងហើយយើងហ៊ានហ៊ានថាព្រះអង្គនិយាយពាក្យមិនពិតអញ្ចឹងតែយើងបានជ្រាបគុណរបស់ព្រះអង្គប៉ុណ្ណា ទៅអត់សោះអាម៉ងទៅណា នឹងឯងគឺប្រគុណរបស់ព្រះអង្គនឹងក្រៃលែងដែរណាអ្វីដែលត្រូវមានតែក្នុងព្រះពុទ្ធបើយើងចង់រត់ត្រូវគឺទៅរស់ក្នុងព្រះពុទ្ធណាព្រះអង្គគ្រាន់តែញញឹមក៏ត្រូវព្រះអង្គលើកប្រហោះក៏ត្រូវលើកប្របាទក៏ត្រូវព្រះអង្គបែបព្រះវរៈកាយក៏ត្រូវព្រះអង្គសំដែងធัวតិចក៏ត្រូវព្រះអង្គសំដែងធัวច្រើនក៏ត្រូវព្រះអង្គសំដែងធัวស្រុកមនុស្សក៏ត្រូវព្រះអង្គសំដែងធัวតាវតឹងក៏ត្រូវស្អីស្អីដែលព្រះពុទ្ធព្រះអង្គទ្រង់ប្រព្រឹត្តគឺត្រូវទាំងអស់នៅក្នុងព្រះពុទ្ធ កុំមកចាំបាច់យើងថាអីមិនក៏ព្រះអង្គមិនទៅប្រុសបាទជាតិសតោមុនធ្វើខេតដីដាទៅព្រះអង្គមិនជ្រាបទេអីមិនក៏មិនទៅប្រុសអលវកយៈមុន12ឆ្នាំនោះហើយស៊ីមនុស្សមួយថ្ងៃម្នាក់ថ្ងៃម្នាក់អស់12ឆ្នាំមិនក៏ព្រះអង្គមិនទៅប្រុសមុនទៅអីអីអញ្ចឹងយើងហើយយើងគ្រាន់តែសង្ស័យសួរឲ្យវាដឹងទៅថាគឺព្រះអង្គធ្វើអីសិតតែត្រឹមត្រូវទាំងអស់ក៏គ្រាន់តែថាយើង ឆ្ងល់ថាយ៉ាងម៉េចអានឹងអានឹងអត់អីទេតែបើយើង គិតទៅថាដូចព្រះអង្គនឹងអត់ចេះអត់ដឹងអត់សមត្ថភាពអីអីអីចឹងអានឹងគឺយើងមានទោសហើយចឹងពីព្រោះយើងមើលស្រាលមើលងាយព្រះពុទ្ធអង្គដោយសារយើងអត់ជ្រាបពីគុណរបស់ព្រះអង្គ អ្វីដែលត្រូវគឺនៅក្នុងព្រះសម្មាសម្ពុទ្ធគ្រប់យ៉ាងទាំងអស់ហើយគ្រប់គ្រប់ពុទ្ធដូចដូចដូចគ្រប់ព្រះអង្គទាំងព្រះញាណព្រះញាណរបស់ពុទ្ធព្រះសិរីបុត្រសម្ដែងក្នុងបៃដកលេខ18សម្បសាទនិយសោតព្រះអង្គប្រកាសគុណរបស់ពុទ្ធដូចគ្នាគ្រប់ព្រះអង្គទាំងអស់គណាយើងមានសំណាងណាស់ដែលបានកើតមកជាមនុស្សមានតម្លៃជាងមាសប្រាក់លុយកាក់ណា ពួកយើងអាចប្រើប្រាស់កំណើតនោះធ្វើទានសាសិលអប់រំនៅគុណធម៌ចំណេះដឹងបានហើយយើងមានកល្យាណមិត្តល្អកល្យាណមិត្តក៏មានតម្លៃជាងមាសប្រាក់លុយកាក់ហើយយើងអាចយល់ព្រះពុទ្ធសាសនាបាន គឺមាន តម្លៃសម្រាប់ជីវិតណាស់ យើងក៏បីរស់នៅ ជាមួយគ្នានឹងខ្លួនយើងឲ្យជាសុខ ហើយអប់រំសមាធិដ្ឋិសាងពិភពលោកនៃសេចក្តីសុខសម្រាប់យើងរស់នៅចឹងតែកាលណាចិត្តស្ងប់ហើយអ្វីអ្វីក៏រៀបរយ សម្រាប់ឲ្យយើងរស់នៅជាសុខអញ្ចឹងគឺថាកុំឲ្យស្រឡាញ់អ្នកដតីហើយបែរទៅជាស្អប់ខ្លួនឯងកុំឲ្យស្អប់អ្នកដតីហើយបន្ទុះសរាយនឹងជីវិតរបស់យើងហើយក៏កុំឲ្យយើងមើលលោកនេះដោយការវង្វេងទៅជាមាន ខ្លួនឯងជាកំពូលសត្រូវជាមួយនឹងខ្លួនឯងលោភៈណាទោសៈណាមោហៈណា នឹងឯងបកុលងងខ្លៅជាកំពូល សត្រូវជាមួយនឹងខ្លួនឯងចឹងអញ្ចឹងគឺថាក្នុងដំណោះស្រាយគឺអលោភៈនឹងឯងជា ប្រយោជន៍ខ្លួនយើងហើយជាប្រយោជន៍អ្នកដទៃទៀតអតោសៈក៏ដូចគ្នា ហើយនឹងអមោហៈគឺបញ្ញានឹងឯងអញ្ចឹងក្នុងពិធីបន់តេកេណានុប្រទេសហ្នឹងគឺថាមេត្តាចិត្ត ដូចដែលជ្រោចទឹកអញ្ចឹងបើយើងជ្រោចដាក់ប្រហោះប្រសង់អាហ្នឹងទៅ ជាតេខេណោទក់តេខេណាហើយនឹងអុត្តកៈហ្នឹងទឹកហ្នឹងជាតេខេណាទៀនព្រោះប្រសង់ប្រើប្រាស់ឆាន់ដីលាងប្រហោះក្តីយើងអាចឧទ្ទិសទៀនបាន តែបើយើងគ្រាន់តែយកមកជ្រោចដាក់អញ្ចានទេអាហ្នឹងវាមិនមែនតេខេណោទក់អីពីព្រោះវាអត់តេតួងនឹងតេខេណៃបុគ្គលវាមិនមែនតេខេណាទៀននឹងឯងព្រោះយើងអត់បានឆ្លងកាត់ប្រសង់ ប៉ុន្តែគឺជាទឹកមេត្តាយើងមិនមែនយកទឹកក្តៅទៅជ្រោចទេគឺថា ទឹកតិចតំណាង មេត្តាចិត្តដែលតិចទឹកថ្លាស្អាតតំណាងនៃសេចក្តីបរិសុទ្ធហ្នឹងអាហ្នឹងឲ្យយើងយល់ពីរឿងជ្រោយទឹកហ្នឹងជាជាតំណាងនៃមេត្តាចិត្តដែលប្រព្រឹត្តទៅ ជាបត្តទានត្រូវគ្នានឹងយ៉ាងកិញជាកុសលកម្មងនឹងតែហ្មង ទឹកហ្នឹងណាចឹងឯងហើយយ៉ាងកិញជាកុសលកម្មងហ្នឹងធัวហ្នឹងគឺព្រះ បរមពុរិស័ទព្រះអង្គសូត្រទាំងមិនមែន សម្ដេចសង្ឃតែងមកទេមិនមិនមែនអ្នកប្រាជ្ញយើងសម័យអីសម្ងៃឬពីមុនអីទេគឺ ព្រះបរមពុរិស័ទហើយព្រះ សម្មាសម្ពុទ្ធសម្ដែង ក្នុងគម្ពីរពុទ្ធាបទានហ្នឹងចឹងទៅ មានជាប់ធัวយ៉ាងកេញហ្នឹងបានអ្នក អ្នកចេះដឹងលោកដកយកមកដកយកមកទៅ ជាបត្តទាននៅគាថានឹងយ៉ាងកេញកុសលកម្មងនឹងគឺជាអង្គមួយដើម្បីយើងឧទ្ទិសទាននឹងឯងឲ្យដល់អ្នក ដែលចែកឋានទៅនឹងចឹងគឺជាទឹកចិត្តដែលយើងបានឧទ្ទិសទៅហើយបានសម្រេចទៅជាបុណ្យកុសលបន្ថែមទៅទៀតឯចំណែកអ្នកដែលចែកឋានទៅហើយនឹង ដែលនៅ មានជីវិតរស់នៅនឹងរបៀបដូចជាថា ឪពុកយើងគាត់ចេញទៅធ្វើការងារអីនៅស្រុកណាស្រុកណាអីចឹងទៅយើងផ្ញើតែងៀតតែឆ្អើអំបិលប្រហុកឬក៏សំពត់ក៏អាវអីចឹងទៅគាត់នៅយូរទៅក៏យើងផ្ញើតាមអ្នកដតីអីចឹងណានឹងឯងហើយអ្នកហ្នឹងបើជាមនុស្សខូចយករបស់យើងទៅបាត់តែដល់ទៅអ្នកមានសិលអត់ទេយកទៅជូនឪពុកដាយើងឬក៏កូនចៅយើងនៅបរទេសអីអីចឹងទៅ នឹងឯងយើងចិត្តតែផ្ញើ ទៅបានណាដែលយើងធ្វើតេកណានុប្រទានហ្នឹងគឺដូចដែលយើងផ្ញើទៅអញ្ចឹងប៉ុន្តែឆ្លងកាត់តាមរយៈប្រសង់បព្វជិតអ្នកមានសិលព្រះអង្គប្រើប្រាស់បច្ច័យ4ហ្នឹងមែនប៉ុន្តែអានុភាពសិលណារួមជាមួយនឹងយើងដែលឧទ្ទិសទៅហ្នឹងឲ្យសម្រេចនៅរបស់ជាទិព្វដល់អ្នកដែលចែកឋាន នៅ ក្នុងភពភូមិឋាននោះនោះ ឬក៏ថាអាចឲ្យរួចពីកំណើតដល់ដល់ថោកទៀតក៏បានដែរ បដិសន្ធិក្នុងសុគតិភពដោយអំណាចបតានុមោទនានឹងសាធុសាធុនឹងមហាកុសលកើតឡើងនឹងឯងអញ្ចឹងគឺកំណើតវាមានច្រើនទៅតាមនឹងបើយើងកើតមកជាមនុស្សនេះយើងមានធ្វើដោយខ្លួនឯងឯណាបើយើងធ្វើដោយខ្លួនឯងចាំបាច់ធ្វើឲ្យមានចាស់មានឈឺមានស្លាប់មានអកុសលវិបាកមានទុក្ខវេទនាមកធ្វើអីចាំបាច់យើងធ្វើមានលោភៈទុសៈមោហៈមកធ្វើអីបើយើងចេះធ្វើនោះ បើមេតាបិតាធ្វើឲ្យយើងជាកូនគាត់ចាំបាច់ធ្វើកំណាញ់ធ្វើចំណែនធ្វើខឹងអីមកឲ្យយើងជាកូនទៅអីធ្វើស្រឡាញ់អីអីនឹងមកទៅឲ្យទៅអីមើលមើលកើតមកចេះស្រឡាញ់ចេះស្អប់ចេះចំណែនអីអីហ្នឹងម៉ែឪក៏មិនមែនធ្វើឲ្យយើងក៏មិនមែនធ្វើឲ្យខ្លួនឯងគឺនេះវាសិតតែតាកទួងទៅនឹងបច្ច័យហើយក្នុងហ្នឹងមានបច្ច័យមួយដល់ធំគឺកម្មដែលនាំឲ្យបដិសន្ធិហ្នឹងហើយបើកម្មចេះឲ្យកើតជាមនុស្សហើយឲ្យកើតជាប្រែតបានណា ណាកម្មចេះឲ្យកើតជា មនុស្សហើយឲ្យកើតជានរកមិនបានណាបើកម្មវាមានសភាពផ្សេងផ្សេងផ្សេងគ្នាច្រើនបែបច្រើនយ៉ាងអញ្ចឹងវាមានកម្មខ្លះប្រព្រឹត្តទៅជាពូជនៃសេចក្តីសុខឲ្យសុខគេតេតួងនឹងទៀនតេតួងនឹងសិលឲ្យអីគេគឺពូជនឹងហើយចឹងឲ្យឲ្យជីវិតគេអានឹងគឺដាំពូជអាយុវែងឲ្យសុខគេដាំពូជជាដាំពូជសុខពីព្រោះតួចេតនានឹងជាពូជចឹងគឺថា ប្រព្រឹត្តទៅដើម្បីមានចិត្តណាប្រកេនអីឲ្យអីជូនអីគឺចេតនាហ្នឹងជាពូជនឹងភ្លាមឲ្យការមិនមានរោគដាំពូជមិនមានរោគហ្នឹងឲ្យឈឺគេឲ្យរោគគេដាំពូជនឹងឯងចេតនាហ្នឹងវាអត់ជ្រុះពីចិត្តទៅទេចិត្តហ្នឹងវាសន្សំពូជហ្នឹងអញ្ចឹងណានឹងឯងចេតនាវាជាតួកម្មរហូតដល់ទៅ បាណារិបាតមេត្តឃាតបេត្តឃាតអីអីចឹងទៅអានឹងឯងដែលវាជាពូជទៅដោយរាគៈគិ ភ្លើងដែលវាជាបច្ច័យនៃនរកប្រែទេឆានទៅតាមហ្នឹងក៏ណាដូច្នេះគឺរឿងរឿងនេះយើងពិនិត្យមើលកំណើតយើងជាមនុស្សនេះឲ្យយើងដឹងថាវាមិនមែននៅលើយើងធ្វើទេគឺណាបើយើងធ្វើធ្វើតែសពវេទនាទៅចាំបាច់មានទុកមកទៅអីមើលមើលមុតអីឈឺដួលបាក់ដៃបាក់ជើងឈឺជំងឺ ឈឺគ្រុនអីអីហ្នឹងចុកពោះឈឺធ្មេញអីអីហ្នឹងទុក្ខវេទនាហ្នឹងមើលមើលយើងមានធ្វើឯណាប៉ុន្តែវាមានបច្ច័យឲ្យកើតឡើង ណាជីវិតិនត្រីភេវរូបស្រីភេវរូបប្រុសអីហ្នឹងយើងចេះធ្វើអីភ្នែកជាជាចំោះអណ្ដាតប្រសាបកាយហតិយៈវត្ថុអីអីហ្នឹងយើងចេះធ្វើឯណាណាធ្វើឲ្យអ្នកវិទ្យាសាស្ត្រចេះធ្វើរថយន្តយន្តហោះទូរទស្សន៍ទូរស័ព្ទ អីទំនើបអីហ្នឹងយ៉ាងម៉េចក៏ដោយមានចេះធ្វើ ចិត្តខ្លួនឯងឲ្យស្ងប់រងាប់អីណាតើតែអប់រំប្រកម្មដ្ឋានចឹងទៅចឹងនឹងឯងហើយមើលមើលរាគៈទោសៈមោហៈក្នុងមនុស្សយើងនឹងអ្នកណាធ្វើឲ្យខ្លួនឯងហើយអ្នកណាធ្វើឲ្យវាអត់មានទេសត្វតេតួងនឹងបច្ច័យមកទាំងអស់ចឹងបានយើងយល់យើងយល់ទៅយើងមិនប្រកែប្រកម្មគ្នាទេ ពីព្រោះក្នុងមនុស្សយើងអ្នកម្នាក់នេះណាគឺថា យើងមើលមើលបើអត់មានលោភៈទោសៈមោហៈទេមាននរណាធ្វើអីខុសដូច្នេះវានៅលើលោភៈទោសៈមោហៈហ្នឹងដល់យើងយល់ច្បាស់ទៅវាទៅជារឿងមេត្តាករណាទៅវិញណាដកតែលោភៈទោសៈមោហៈចេញស្មើនឹងព្រះអរហន្តទៅហើយរឿងមើលមើលមាននរណាធ្វើខុសអីក៏ប៉ិនចង់សរសៃសអត់សោះអញ្ចឹងដល់អញ្ចឹងយើងឃើញទោសនៃវត្តដាក់ហើយនឹងពាក្យព្រះអរហន្តណាដែលសម្ដែងពីទោសនៃវត្តដាក់ហ្នឹងព្រោះយើងឃើញកិលេសវត្តដាក់ហ្នឹង យើងអត់មានចាប់អ្នកណាទៅឲ្យទទួលទោសនឹងក៏អត់ចាប់ទោសនឹងមកដាក់អ្នកណាទេគ្រាន់តែយើងសន្មត់សត្វលោកជាអ្នករងគ្រោះគ្រោះវត្តដាក់នឹងតែប៉ុណ្ណឹងទេដល់អញ្ចឹងទៅយើងបបួលគ្នាធ្វើបន់ស្ដាប់ធម៌រៀនធម៌ឲ្យរួចផុតពីរាគៈទោសៈមោហៈរកោះរត់ត្រើយទៅនឹងឯងយើងមិនប្រកែប្រកាន់ណាណាធ្វើ អីខុសយ៉ាងម៉េចយ៉ាងម៉េចទៅនោះមកអំពីថារឿងខុសដោយសន្មត់យើងនិយាយគ្នាបានហើយអ្នកណាធ្វើអីអ្នកណាធ្វើអីហ្នឹងប៉ុន្តែដល់តែយើងចូលដល់បដិច្ចសមុប្បាទធัวមើលមើលដកលោភៈទុសៈមោហៈចេញមានអ្នកណាធ្វើអីខុសហើយលោភៈទុសៈមោហៈមានណាធ្វើឲ្យខ្លួនឯងមានណាធ្វើឲ្យឃើញទេវាជាកិលេសប្រចាំវត្តដាក់ហ្នឹងណានេះគឺជាចំណេះដឹងចូលទៅដល់បរមត្តធម៌ទាំង បានកើតទៅជារឿងយើងសន្តោសប្រពណ័យអធិស្រ័យឲ្យអភ័យនឹងឯងហើយយើងជួយគ្នាដើម្បីកំចាត់បងនៅនៅរាគៈទុសៈមោហៈរៀងរៀងព្រះអង្គរៀងរៀងខ្លួននឹង ដោយការប្រព្រឹត្តព្រះមច្ឆរិយធម៌នេះឯងយើងមិនអាចនឹងថាទៅធ្វើយ៉ាងម៉េចឲ្យកិលេសអស់ពីចិត្តអ្នកដតីដោយវិធីឧបាយ ពោលពាក្យស្ដីថាអីតកោះបោះបោកអីនឹងយ៉ាងណាឲ្យ បាបឲ្យអកុសលអស់ពីអ្នករតីអត់ទេបើយើង ចេះធ្វើឲ្យកិលេសអស់ពីអ្នករតីយើងធ្វើឲ្យយើងអស់មុនគេហើយ នឹងឯងប៉ុន្តែយើងធ្វើឲ្យខ្លួនឯងក៏មិនបានធ្វើឲ្យអ្នកដទៃក៏មិនបានដូច្នេះមានតែយើងខំថែរក្សាប្រសាសនារួមជាមួយនឹងប្រសង់ដើម្បីបានព្រះសទ្ធំនឹងស្ថិតនៅក្នុងបហាប្រតិក្នុងចិត្តសន្តានរៀងរៀងព្រះអង្គរៀងរៀងខ្លួនគុណានុភាពនៃព្រះសទ្ធំនឹងទៅអាចកម្ចាត់បងបាបបាបវាអស់មានអ្នកណាធ្វើខុសទៅហើយដែលយើងសន្មតថាអ្នកធ្វើខុសនឹងដោយអកុសលកម្មកើតឡើងពីលោភៈទុសៈមោហៈនឹងណាដល់តែលោភៈទុសៈមោហៈអស់ទៅមានអ្នកណាធ្វើអីខុសទៀតហ្នឹង ដូច្នេះខ្ញុំកណារៀបរាប់សេចក្តីនៃពធមួយម៉ោងគាត់ប៉ុណ្ណឹងចឹងសំគួរដែលនៅពេលវេលាហើយនឹងទុកដាក់ប្រាក់វិជាពធទេសនាចូលរួមក្នុងបុណ្យរបស់គុណចាស់អង្គលោកចាស់គ្រូចៅការអង្គដូចជាពធអឺ300ដុល្លារចឹងប៉ុណ្ណាហើយពុទ្ធបរិស័ទឆ្ងាយចិត្ត52ម៉ឺនទៀតហើយលោកចាស់គ្រូបញ្ញាបតិប៉ោប៉ុណ្ណា ហៅសុខុនគុណចាស់ព្រះអង្គដូចជាពធ300ហើយទៅចែក4លោកគ្រូ100ទៀតកណាហ្នឹងឯងអញ្ចឹងគឺថាប្រាក់បុជាពធទាំងអស់បានជាង500ដុល្លារទាំងខ្ញុំប្រកាសណាសូមបាប្រតិគុណចាស់អនុគ្រោះបានទុកដាក់សម្រាប់ជាបច្ច័យ4ដល់ប្រសង់ចុះតាមដែលគុណចាស់ចាត់ចែងក្នុងតេកិណានុបទាន ស្អែកដើម្បីឧទ្ទិសជូនញោមហ្នឹងគឺថា